បាទជាបឋមខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះថេរានុត្រៈគ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនជនជាតិខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពរាប់អានជាទីនឹករលឹកបាទបាទវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយកម្មវិធីសំលេងជនពីខ្លួនផ្សាយនៅក្នុងเพจក្រុមអ្នកប្រយុទ្ធសេនាភីរបស់យើងបាទបាទអរគុណបងប្អូនជនជាតិហើយថ្ងៃនេះយើងមានប្រធានបទមួយដែលយើងនិយាយអំពី ហ៊ុនម៉ាណែត ដែលជាកូនច្បងរបស់ហ៊ុនសែនបាទគេបានថ្លែងទៅប្រាប់ប្រជាពលរដ្ឋថានឹងអន្តរជាតិអន្តរជាតិថាអឺហ៊ុនសែនគឺតែងតែយកចិត្តទុកដាក់ ទៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសារព័ត៌មានបាទក៏ប៉ុន្តែក្នុងនោះយើងមើលឃើញថា ការយកចិត្តទុកដាក់នោះគឺយកចិត្តទុកដាក់តែគេហៅថាធុងសម្រាប់ព័ត៌មានរបស់គណៈបកប្រជាជនតែប៉ុណ្ណាបាទ អរគុណបងប្អូនជនជាតិហើយហើយយើងសូមស្វាគមន៍ប្រិយមិត្តរបស់យើងយេណានក៏ដូចជាភួនក៏ដូចជាធាសុនអឺមេងក៏ដូចជាគៀភោគក៏ដូចជាពុឆាំផងដែរក៏ដូចជា ហិងកំឡាយផងដែរក៏ដូចជាអឺ men fool ផងដែរក៏ដូចជាអឺភឿនថនផងដែរបាទអរគុណ បងប្អូនជនជាតិហើយយើងសង្ឃឹមថាថ្ងៃនេះយើងនឹងបានទទួលពីកម្មមតិបងប្អូនជាប្រដ្ឋដែលមានមតិឬមួយក៏មានព័ត៌មានថ្មីថ្មីអាចផ្សាយចូលនៅក្នុងខ្ទង់ comment របស់យើងដើម្បីយើងលើកយកមកពិភាក្សាទាំងអស់គ្នាក៏ដូចជាលាតត្រដាងវែងញែកដើម្បីរោគការពិតនិងរោគ ភាពត្រូវមួយដើម្បីជាផលប្រយោជន៍ដល់សង្គមជាតិរបស់យើងបាទអរគុណឥឡូវខ្ញុំសូមស្វាគមន៍បងប្អូនប្រិយមិត្តតែប៉ុណ្ណេះឥឡូវទុកឱកាសឲ្យលោករិនរតឲ្យមានពាក្យពេចន៍ផ្ដាំផ្ញើបងប្អូនប្រិយមិត្តរបស់យើងមុននឹងឈានចូលដល់កិច្ចពិភាក្សាទៅលើប្រធានបទទូល តែវាអាចបនគេហៅថាវាអាចបែកមេឃទៅសាខាឬច្រើនបន្តិចថ្ងៃនេះបាទអរគុណឥឡូវសូមក្រុមជ័យបាទបាទអរគុណ ជាដំបូងខ្ញុំបាទរំដតសូមជម្រាបសួរនិងថ្វាយបង្គំដល់ព្រះសង្ឃជាទីគោរពហើយខ្ញុំអត់មានអីច្រើនទេហើយខ្ញុំសប្បាយចិត្តរីករាយមែនទែនដែលបានឃើញបងប្អូនជនរួមជាតិខ្មែរតែងតែតាមដាននិងគ្រប់គ្រងទទួលព័ត៌មានយ៉ាងយកចិត្តទុកដាក់ចំពោះសារព័ត៌មានអនឡាញរបស់យុវជន ដែលកំពុងតែភៀសខ្លួននៅក្រៅប្រទេស ដើម្បីតស៊ូយកសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅ ប្រទេសកម្ពុជា ដែលដឹកនាំដោយលោកហ៊ុនសែនដែលធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរវេទនា គ្មានសិទ្ធិសេរីភាពអញ្ចឹងហើយបានពួកខ្ញុំ ដែលនិរទេសខ្លួន នៅក្រៅប្រទេស អាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការ ប្រមូលព័ត៌មានដើម្បីផ្ញើសារទៅដល់បងប្អូន ប្រជាពលរដ្ឋអំពីសង្គមកម្ពុជា ដែលដឹកនាំដោយហ៊ុនសែនយ៉ាងណាហ្នឹងគឺ ពួកខ្ញុំបានប្រមូលហើយលាតត្រដាងពិតទៅនឹងទង្វើសាហាវយំខ្នងរបស់របបប្រជាការលោកហ៊ុនសែនសពថ្ងៃហើយ យើងជឿជាក់ថាសារព័ត៌មានហ៊ុនសែនទាំងអស់ស្ទើរជាសារព័ត៌មាន ដែលបំភ្លៃដែលបោកប្រាស់ប្រជាពលរដ្ឋជាង30ឆ្នាំមកនេះហើយឥឡូវនេះគណៈបកសង្គ្រោះជាតិក៏ដូចជាយុវជន ដែលភៀសខ្លួននៅក្រៅប្រទេសគឺគាត់មានលទ្ធភាពក្នុងការផ្សាយបន្តព័ត៌មានពិតដល់ខ្លួនឯងចឹងហើយបានប្រជាប្រដ្ឋខ្មែរបានយល់ច្បាស់ថារាល់ខ្សែព័ត៌មានរបស់យុវជន ដែលភៀសខ្លួនផ្នែកនយោបាយនៅក្រៅប្រទេសកំពុងតែផ្សាយព័ត៌មានពិតចែកជូនបងប្អូនចឹងបានឃើញថាមានការគ្រប់គ្រងយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរក្នុងពេលបច្ចុប្បន្ននេះបាទសូមអរគុណបាទអរគុណហើយលោករិនរតហើយអរគុណបងប្អូនជនជាតិហើយយើងសង្ឃឹមថាបងប្អូននឹងជួយចែករំលែកនៅការផ្សាយរបស់យើងដើម្បីឲ្យបានបញ្ជ្រាបព័ត៌មានរបស់ពួកយើងឲ្យទៅដល់បងប្អូននៅតាមមូលដ្ឋាន ជាពិសេសគឺបងប្អូនផ្សេងផ្សេងទៀតដែលគាត់មិនទាន់បានគេថាចូលមិនទាន់ឬមួយគេតាមដានស្ដាប់អត់ទាន់អញ្ចឹងពេលដែលយើងជួយចែករំលែកទៅធ្វើឲ្យការផ្សាយរបស់យើងនឹងវាចាប់ផ្ដើមទលំទលាយហើយវាសាបព្រោះនៅអឺគេថារឿងពុតក៏ដូចជា សង្គមពិតនៅក្នុងបច្ចុប្បន្នដែលពួកយើងទាំងអស់គ្នាកំពុងតែចូលរួមធ្វើដើម្បី ជាផលប្រយោជន៍ដល់សង្គមជាតិក៏ដូចជាដល់ខ្មែរកូនចៅខ្មែរចំនួនក្រោយបាទបាទអរគុណលោករិនរតដោយអ្វីដែលខ្ញុំបានជម្រាបអញ្ចឹងថាថ្ងៃនេះយើងមានប្រធានបទមួយទូលទេគឺកូនច្បងហ៊ុនសែនប្រាប់ទៅពលរដ្ឋនិងអន្តរជាតិថាហ៊ុនសែន តែងតែយកចិត្តទុកដាក់ ទៅលើប្រព័ន្ធសັບផ្សាយសារព័ត៌មានសារព័ត៌មានសັບផ្សាយនៅរឿងរ៉ាវនៅសង្គមក៏ប៉ុន្តែ ខ្ញុំតែងតែមើលឃើញថា ពាក្យរបស់ហ៊ុនសែននិងពាក្យរបស់កូនហ៊ុនសែនគឺដូចតែគ្នា មានន័យថាម៉េចមានន័យថាអឺចិត្តចិត្តជាទេវទត្តមាត់ជាទេវតាបាទហេតុអីបងប្អូនជនជាតិក៏លេខមើល សារព័ត៌មានឯករាជ្យនៅក្នុងសង្គមខ្មែរតើតើមានសារព័ត៌មានណាខ្លះដែលអាចនិយាយការពិត នៅក្នុង សង្គមបានបងប្អូនមើលអាស៊ីសេរីអាស៊ីសេរីគឺជាប្រព័ន្ធផ្សព្វផ្សាយគឺជាសារព័ត៌មានឯករាជ្យមួយដែលនិយាយការពិតពីសង្គមគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិតនៅក្នុងសង្គមកម្ពុជាក៏ប៉ុន្តែលើយើងឥឡូវយើងសួរតើតើ បច្ចុប្បន្ននេះអាស៊ីសេរីកំពុងតែធ្វើអីហើយកំពុងនៅឯណាបាទបាទឥឡូវនេះអាស៊ីសេរីគឺរត់ដូចតែយើងដែរបាទដូចជាដូចជាគណៈបកសង្គ្រោះជាតិដែរអញ្ចឹងយើងសួរថាតើពាក្យដែលហ៊ុនម៉ាណែត ហើយនឹងពាក្យរបស់ហ៊ុនសែននិយាយតើខុសគ្នាដែរទេគឺអត់ខុសគ្នាទេមានន័យថានិយាយឲ្យពីរោះក៏ប៉ុន្តែ ខ្លឹមសារវាអត់មាន ហេតុអីបងប្អូនជួយនឹងជើកកលេចមើលប្រសិនបើហ៊ុនម៉ាណែតនិងហ៊ុនសែនមានឆន្ទៈចិត្តជាកូនប្រុសហើយចង់ស្រឡាញ់លទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពប្រជាប្រដ្ឋចង់ឃើញប្រជាប្រដ្ឋមានសិទ្ធិសេរីភាពពិតប្រាកដមែនណាច្បាស់ពួកនឹងត្រូវតែបើកលំហសេរីភាពនយោបាយនិងសេរីភាពសារព័ត៌មានដូចដើម ដែលមានចែងនៅក្នុងច្បាប់ជាធរមានហើយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលហ៊ុនសែនខ្លួនឯងនោះដែល ជាឪពុកហ៊ុនហ៊ុនម៉ាណែតហ្នឹងប្រកាសទទួលយកលទ្ធិប្រជាធិបតេយ្យចំពោះ មុខអង្គការសហប្រជាជាតិណាបាទកាលពីឆ្នាំ1991បាទចុះហេតុអីបានជា ការអនុវត្តរបស់ហ៊ុនសែននិងបពពួករបស់ខ្លួននៅលើទឹកដីកម្ពុជាវាអត់មានវាមានតែក្នុងវាមានតែក្នុងសភៅវាមានតែក្នុងអឺកិច្ចប្រំព្រៀងតែ ការអនុវត្តការយកមកអនុវត្តនៅតាមមូលដ្ឋាន ទៅលើប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជានឹងវាអត់មានបាទ កំណាប់ដែលហ៊ុនសែននិងក្រុមបពពួកហ៊ុនសែនសោតព្រោះបាទព្រោះមែនតើក៏ប៉ុន្តែប្រសិនបើការអនុវត្តដូច អ្វីដែលខ្លួននិយាយចេញពីមាត់បងប្អូនកលេចមើលយើងសួរថាតើក្រុមហ៊ុនសែនតែងតែនិយាយការពិតពីពេលណាបាទតាំងពីឪរហូតដល់កូនឥឡូវយើងនិយាយចឹងបងប្អូនកលេចមើលហ៊ុនសែនបាទហ៊ុនសែនស្រែកតាំងពី ប្រទេសកម្ពុជាមានព្រៃឈើជាង70%រហូតរហូតដល់អាលីឥឡូវនៅសល់15%ឥឡូវស្រែកតាំងពីព្រៃឈើ70%រហូតដល់វាល70%បាទវាលលំហោឋានឥឡូវបងប្អូនកលេចមើលបាទរហូតដល់ហ៊ុនសែនសន្យាកាត់ក្បាលទៀតណោះបាទឥឡូវយើងសួរតើតើពាក្យសន្យារបស់ហ៊ុនសែនទាំងអស់នោះតើបានអនុវត្តប្រមាណភាគរយអត់មានទេ ឥឡូវអាកាត់ក្បាលនោះមកសាទៅណាក្រោយមកទៀតសៅសខានឹងពពាក់រ៉ុកែតបាទនៅលើយន្តហោះបាញ់អ្នកឈ្មោះដឹកឈើខុសច្បាប់ក៏ប៉ុន្តែប្អូនសៅសខានឹងជាអ្នកកាប់ព្រៃឈើជាអ្នកបើកក្រុមហ៊ុនកាប់ព្រៃឈើយើងសួរតាតើវាវាបានអនុវត្តវាមាន ប្រសិទ្ធភាពនឹងប្រមាណវារយវាអត់មានឲ្យតែហ៊ុនសែនស្រែកថា ទប់ស្កាត់អីពួកឈ្មួញទុច្ចរិតទាំងអស់នោះតែងតែបុកក្បាល គ្នាទៅបំផ្លាញហើយដោយសារអីមានន័យថាសញ្ញាដែលហ៊ុនសែននិយាយនេះគឺសញ្ញាដែលហ៊ុនសែនឲ្យដៃឯងបាទឥឡូវថ្មីថ្មីនេះទៀតរឿងនេសាទនៅបឹងទលេសាបបឹងទលេសាបឲ្យប្រឈោធំភាពកញ្ចក់នោះបាញ់កំតិចអឺអឺអ្នកដែលនេសាទខុសច្បាប់បាទក៏ប៉ុន្តែឥឡូវយើងសួរថាតើ មានប្រសិទ្ធភាពប៉ុន្មានហើយបានទទួលផលអីខ្លះហើយបាទអត់មានឥឡូវទៀតអឺអឺបឹងតមុកបងប្អូនកលេចមើលបឹងតមុកហ៊ុនសែនសន្យាខ្លួនឯងថាមិនឲ្យលុបបឹងតមុកចេញដាច់ខាតក៏ប៉ុន្តែឥឡូវនេះហ៊ុនសែនកាត់ទៅឲ្យក្មួយទៅឲ្យកូនទៅឲ្យចៅឲ្យសាច់ញាតិរបស់ខ្លួនឲ្យសាច់សាលហិតនិងបពុរបស់ខ្លួនមាន កម្មសិទ្ធិកាន់កាប់នៅទីនោះ គ្រប់គ្រប់គ្នាហេតុអីបានជាហ៊ុនសែនធ្វើបែបនេះដោយសារបើសិនបើហ៊ុនសែនយកតែម្នាក់ឯងវាអត់សមវាអត់សមហើយវាអត់អាចសុខបានទេដោយសារអីព្រោះហ៊ុនសែនត្រូវយកពួកប៉ូលីសទាហានអ្នកមានអំណាចនៅជុំវិញខ្លួនណាជាកងកម្លាំងប្រដាប់អាវុធណាធ្វើជាខែលដើម្បីការពារផលប្រយោជន៍របស់ខ្លួនប្រសិនបើប្រជាពលរដ្ឋងើបតបបានហ៊ុនសែនប្រើពួកអឺកងកម្លាំងប្រដាប់អាវុធណា ឲ្យទៅប្រក្រាបប្រជាបរតថាណែឥឡូវប្រជាបរតទៀមទាហើយប៉ះពាល់ដល់ផលប្រយោជន៍ពួកឯងអញ្ចឹងពួកឯងត្រូវតែងើបឡើងសម្ពងប្រជាបរតបង្ក្រាបប្រជាបរតបងប្អូនឃើញបាទប្រជាបរតសំបីតែយុវជន2 3នាក់ជីកកង់ផ្សព្វផ្សាយអំពីការការលុបបង្ការកាប់បំផ្លាញព្រៃឈើធ្វើឲ្យប៉ះពាល់ដល់បរិស្ថានប៉ះពាល់ដល់អឺ អឺធនធានធម្មជាតិបែរទៅជាហ៊ុនសែនថានឹងគឺកំពុង ចលាចល ធ្វើបង្កើតឲ្យ មានចលាចលអសន្តិសុខដល់សង្គមហើយចាប់ពួកគាត់ដាក់គុកហើយមិនតែប៉ុណ្ណោះពេលគាត់ចេញមកគាត់ធ្វើទៀតពួកនឹងទៅទៅគៀបសង្កត់ទៅបិទគាត់អត់ឲ្យជីកចាប់កង់អីពួកគាត់ຕົកអីចឹងទៅឥឡូវយើងសួរថាឯណា ទៅសិទ្ធិសេរីភាពប្រជាពលរដ្ឋបាទ សូម្បីតែក្រុមពួកយើងនេះក្រុមអ្នកប្រយុទ្ធណានៅនៅបាងកកមិននៅផ្សាយនៅក្នុងប្រទេសខ្មែរផងនៅតែហ៊ុនសែននៅតាមយីយីតាមចាប់តាមធ្វើទុកបុកម្នេញជួលប៉ូលីសថៃជួលអីមកធ្វើទុកបុកម្នេញពួកយើងតាម ចាប់ឲ្យបញ្ជូនទៅខ្មែរវិញឥឡូវយើងសួរថាកន្លែងណានៃជាការពុតដែល ចេញពីមាត់ក្រុមហ៊ុនសែនឲ្យអនុវត្តបាន1%មានទេវាអត់មាន បាទអញ្ចឹង ការនិយាយនេះវាគ្រាន់ឲ្យតែលឺហើយពិរោះបាទដូចអឺកបីពាក់ប៉ោពាក់តដោកចឹងកបីតពាក់តដោកបងប្អូនអាតដោកវាលន់ពងពងចឹងទៅអាកបីវាចេះតែស៊ីចឹងវាចេះតែស៊ីស្មៅវាអត់ដឹងអីទេបាទវាអត់ន័យបាទអញ្ចឹងការនិយាយរបស់ក្រុមហ៊ុនសែនសន្យារបស់ក្រុមហ៊ុនសែនគឺប្រៀបបានដូចកបីពាក់តដោកចឹងហើយមួយទៀតបងប្អូន ឥឡូវនេះគឺឃើញគោលនយោបាយរបស់ក្រុមហ៊ុនសែនគេអនុវត្តទប់ស្កាត់លុបបំបាត់គ្រឿងញៀនឥឡូវឥឡូវខ្ញុំសួរបងប្អូនថាតើគ្រឿងញៀនវាចេញមកពីភពណា ចេញមកពីពលរដ្ឋអ្នកស្រុកលក់ឬមួយក៏ឈ្មួញក្រុមហ៊ុនសែនឬមួយក៏អ្នកមានអំណាចក្នុងជួរគណៈបកប្រជាជនបាទបងប្អូនអ្នកស្រុកបើជួញគ្រឿងញៀនអត់បាន មួយខែទាន់អត់បានមួយម៉ោងទាន់ទេគេមកចាប់តលើហ្នឹងក៏ប៉ុន្តែហេតុអីបានគេចាប់អាមេហ្នឹងមិនបានបាទហេតុអីគេចាប់មេវាមិនបានដោយសារមេហ្នឹងវាមានមេកាងមួយទៀតបាទកាលពីឆ្នាំ2009បងប្អូនដុលគឿនក៏ផលិតគ្រឿងញៀននៅនៅផ្ទះគាត់ផងណាបាទហើយដុលគឿននៅណាគេដុលគឿនគឺជាមេផុសភាអ្នកកាន់ អឺអឺផុសភាពបាទហើយគឺជា អ្នកដែលជួយខាងគណៈបពាជាជនគេហៅថាអឺអឺអឺមេមេខេតនៅខេត្តកដាលបាទអ្នក ពង្រឹងនៅខេត្តកដាល អ្នកចាយលុយធំ នៅ ខេត្តកដាលក៏ប៉ុន្តែក្រោយពីគេចាប់ម៉ាស៊ីនផលិតនៅផ្ទះដុលគឿនមកយើងឃើញថា ដុលគឿនគឺចាប់ផ្ដើមទម្លាក់បនស័កបាទគឺចាប់ផ្ដើមបញ្ឈរជើងតិចម្ដងតិចម្ដងហើយយើងមើលទៀតបងប្អូនមើលទៀតឥឡូវយើងសួរមើលដូចជាអុកញ៉ាថោងសារ៉ាត់អីសួរថាអុកញ៉ាថោងសារ៉ាត់នឹងនរណាគេ អ្នកស្រុកឬមួយយ៉ាងម៉េចសត្វតែជាមន្ត្រីរបស់គណៈបកប្រជាជន ហើយក៏ជា ជនជាតិបរទេសទៀតគឺជាជនជាតិយួនទៅទៀតបងប្អូនកលេចមើលយើងសួរថាតើ គ្រឿងញៀនវាចេះដើរមកខ្លួនវាឬមួយយ៉ាងម៉េចប្រសិនបើហ៊ុនសែនមានឆន្ទៈហ៊ុនសែនមិនមែនអត់អំណាចណាឥឡូវនេះហ៊ុនសែនមានអំណាចពេញដៃបាទបំផ្លាញគណៈបព្វជិសង្គ្រោះជាតិប្លន់គណៈបកសង្គ្រោះជាតិបានចោះហេតុអីបានជាមិនអាចទៅទប់ទៅបំផ្លាញគ្រឿងញៀននៅកម្ពុជាបានហេតុអីដោយសារតែហ៊ុនសែនរស់ដោយសារនឹងដែរបាទហើយឥឡូវនេះកម្ពុជា នៅតែស្ថិត នៅក្នុង ប្រទេសដែលកំលៀងលុយកខ្វក់បាទហើយជាប្រទេសដែលប្រមូលផ្ដុំទៅដោយពួកអ ுக ្រិតជនពួកចិនពួកម៉ាហ្វៀអ្នកយកលុយខុសច្បាប់មកលៀងនៅ កម្ពុជាអញ្ចឹងរឿងនេះបងប្អូនมันអាចដោះស្រាយបានទេតលតែផ្លាស់ប្ដូរក្បាលម៉ាស៊ីន គឺផ្លាស់ប្ដូរមេដឹកនាំទើបកម្ពុជាបានសុខសាន្ត ហើយកម្ពុជាអត់មានគ្រឿងញៀនទេបាទអរគុណឥឡូវខ្ញុំសុំប៉ុណ្ណេះបែរទៅលោករិនរតវិញម្ដងបាទបាទអរគុណនឹងសូមជម្រាបសួរ ដល់បងប្អូនជនជាតិសាជាថ្មី បាទហើយថ្ងៃនេះគឺឃើញថាមានព័ត៌មានពីសំណាក់របបលោកហ៊ុនសែនជាពិសេសគឺកូនប្រុសរបស់បាទលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដោយលោកនាងសកុនបានលើកខាងដើមអញ្ចឹងគាត់ កៅអ្នកស្នងរូបគេប្រាប់ថារបបដឹកនាំរបស់ឪពុកគេហ្នឹងគឺគេគាត់តែងតែយកចុកចិត្តទុកដាក់ ទៅលើបណ្ដាញសារព័ត៌មានគេឲ្យសារព័ត៌មានសេរី យើងកន្លែងតែមួយជ្រុងវាល្អយើងមើលឃើញថាពាក្យពេចន៍របស់ក្រមនិងតកូលរបស់ហ៊ុនសែន ដែលឡើងថ្លែងជាសាធារណៈវាពីរោះហើយហាក់ដូចជាល្អមែនទេ តែដល់ពេលយើងស្ដាប់ពាក្យពេចនិងសម្ដីរបស់ត្រកូលហ៊ុនសែនគឺវាអត់ជាការពិត ហើយសិតតែពាក្យពេចភោភូតកុហកប្រជាពលរដ្ឋខ្លួនឯងយើងមើលឃើញថាសារព័ត៌មាននៅស្រុកខ្មែរឲ្យតែសារព័ត៌មានណា ដែលប្រឆាំងគេមិនប្រឆាំងទេសារព័ត៌មានណា ដែលគេនិយាយពិតនិយាយពីការអភិវឌ្ឍសង្គមពិត និយាយពីភាពអសកម្មនៅក្នុង សង្គមខ្មែរត្រូវបានរបបលោកហ៊ុនសែនធ្វើទុកបុកម្នេញហើយចំណែកសារព័ត៌មានណា ដែលលើកជើងដែលសរសើរទៅលើរបបលោកហ៊ុនសែនអាហ្នឹងរដ្ឋាភិបាលលោកហ៊ុនសែនតែងតែឲ្យតម្លៃតែងតែលើកដំកើងសារព័ត៌មានអស់នោះជាក់ស្ដែងយើងមើលឃើញថា បើសិនជាហ៊ុនសែនយកចិត្តទុកដាក់ ទៅលើបណ្ដាញសារព័ត៌មានមែនផ្ដល់សិទ្ធិសេរីភាពឲ្យអ្នកសារព័ត៌មានពិតមែនមិនមែនអាស៊ីសេរី VOA និងប៉ុស្តិ៍មួយចំនួនត្រូវបានរបបហ៊ុនសែនបណ្ដេញស្ថានីយ៍ផ្សាយបន្តផ្ទាល់ចេញពីស្រុកខ្មែរចោតអាស៊ីសេរីធ្វើបាបធ្វើទុកបុកម្នេញទៅដល់បុគ្គលិក វិទ្យុអាស៊ីសេរីបណ្ដេញសារព័ត៌មាន ដែលនិយាយការពិត នៅក្នុងសង្គមខ្មែរអានឹងហើយដែលជារឿងពិតហើយបងប្អូនត្រូវតែកុំជឿទៅនឹងសម្ដីរបស់លោកហ៊ុនសែននិងកូនប្រុសរបស់គាត់ ហើយយើងមើលឃើញថាសារព័ត៌មាន ដែលលើកជើងនិងសារព័ត៌មានបំពុល នៅក្នុងសង្គមខ្មែរបច្ចុប្បន្នសម្បូរបងប្អូនសម្បូរទៅដោយសារព័ត៌មានរឿងក្នុងមុងរឿងប្តីប្រពន្ធឆ្លោះគ្នាអានឹងហ៊ុនសែននឹងឲ្យតម្លៃហ่าហើយរហូតដល់ហ៊ុនសែនខ្លួនឯងកាលពីម្សិលអួតខ្លួនឯងថា បើសិនជាគាត់មិនចេញមុខអន្តរាគមជួយក្មេងស្រីរងគ្រោះម្នាក់ដែលត្រូវអុកញ៉ានឹងបៀតបៀនគេភេទទេ គឺมันមានយុទ្ធធរទេអញ្ចឹងយើងស្ដាប់មើលត្រង់តាមមួយចំណុចហ្នឹងយើងដឹងថាសង្គមនិងរបបលោកហ៊ុនសែនប្រព័ន្ធយុទ្ធធរនៅស្រុកខ្មែរវាអត់មានរួចទៅហើយដរាបណាហ៊ុនសែនមិនចេញមុខអាហ្នឹងយុទ្ធធរវាអត់មានទេអញ្ចឹងចោះបើរឿងរឿងណាដែលគេលាក់បាំងហ៊ុនសែនមិនអោយហ៊ុនសែនដឹងអញ្ចឹងទូនាទីនាយករដ្ឋមន្ត្រី ចាំទៅដោះស្រាយរឿងអញ្ចឹងចាំទៅស្រែករឿងអត់ ប្រយោជន៍រឿងក្នុងមុងរឿងអញ្ចឹងចុះអាប្រព័ន្ធយុទ្ធធរតឡាការទាំងអស់នោះតើវាទៅណានឹងហើយដែល ប្រជាពលរដ្ឋខ្មែរគាត់លែងរំពឹងទៅលើប្រព័ន្ធតឡាការ របបលោកហ៊ុនសែនឥឡូវហ៊ុនសែនចេញសម្ដី ខ្លួនឯងហើយបាទគាត់ថាបើមិនមានវេទិវីគាត់បើមិនមានគាត់ជួយអន្តរាគមទេក្មេងស្រីដែល ត្រូវបានអុកញ៉ាមួយរូបនោះបៀតបៀនគេភេទនោះគ្មានយុត្តិធម៌បាទអាហ្នឹងយើងគិតមើលអាហ្នឹងច្បាស់ត្រង់ហ្នឹងហើយបងប្អូនអញ្ចឹងអានេះហើយដែលសបញ្ជាក់ឲ្យឃើញថា របបហ៊ុនសែនគ្មានយុត្តិធម៌ទេបាទហើយរឿងអីក៏ដោយរឿងអីក៏ដោយហ៊ុនសែនមិនមែនអត់ដឹងទេដល់ថ្នាក់រឿងក្នុងភួយគេហ៊ុនសែនដឹងបាទតែរឿងប្រជាពលរដ្ឋ ទំនាស់ដីធ្លីប្រជាពលរដ្ឋគ្មាន ទីផ្សារ កសិផល កសិកម្មរបស់គាត់នោះធ្វើបានគ្មានទីផ្សារនោះហ៊ុនសែនធ្វើ មិនដឹងទៅមិនលឺធ្វើគោធ្វើថ្លង់បាទអុកញ៉ាវាយប្លន់បណ្ដិញប្រជាពលរដ្ឋចេញពីដីធ្លីហ៊ុនសែនអត់ខ្វល់ធ្វើគោធ្វើថ្លង់ទំនិញនៅលើទីផ្សារឡើងកប់ពពកហ៊ុនសែនអត់និយាយទេ ហ៊ុនសែនតែនិយាយតែរឿងក្នុងមុង និងរឿងពួកស្រីស្រីលោកលេបាទរឿងការអភិវឌ្ឍប្រទេសជាតិហ៊ុនសែនអត់និយាយទេដែលហ៊ុនសែនមានវត្ថុអំណងណាការអភិវឌ្ឍកតបកិច្ចប៉ុណ្ណឹងណាយកអន់ជាងក្មេងខ្វៀលកោផងបងប្អូនបើយកក្មេងខ្វៀលកោធ្វើនាយករដ្ឋមន្ត្រីក៏វាគ្រាន់បើដែរបាទវាមិនមែនដេរិឆានដូចហ៊ុនសែនដឹកនាំ30 40ឆ្នាំមកនេះបាទទេសខ្មែរ វេទនាប្រជាបរតចពៈបំណុលវ័នករោងកច្រកឆ្នាំងបានដាច់បាយដាច់ទឹក ហើយឥឡូវនេះយើងឃើញថាសកម្មភាពតំណាងរាជនិងមន្ត្រីរបស់គណៈបកប្រជាជននោះគេសកម្មគេយកចិត្តទុកដាក់ផុសផុលមុនបោះឆ្នោតតែប្រហែលខែហ្នឹងឯងគេចោះទៅសួរសុខទុក្ខគេចោះទៅចែកអំណោយ គេដោះស្រាយរឿងបន្តិចបន្តួចធ្វើជារូបភាពដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋឥឡូវយើងគិតមើលហើយយើងមើលឃើញថារឿងដែលប្រជាពលរដ្ឋខ្មែរ រងគ្រោះដីធ្លីព្រៃឈើត្រូវបាន ក្រុមហ៊ុនបរទេស ចូលមកកាប់ទន្ទ្រានយកដីយកព្រៃយកឈើ ហើយឥឡូវហ្នឹងសូម្បីតែភ្នំភ្នំតាម៉ៅដែលជាអូសៀនសួនសัตว์របស់រដ្ឋនោះក៏ត្រូវបានឈ្មោះទុច្ចរិតរបស់លោកហ៊ុនសែនហ្នឹងទៅកាប់ឆ្កាខ្វៀលយកដីយកព្រៃឈើអស់ហើយបាទតើយើងគួរតែបោះឆ្នោតឲ្យហ៊ុនសែន បន្តឬក៏យើងទុកហ៊ុនសែនព្រោះឥឡូវបើទុកហ៊ុនសែនវាស្លាប់ប្រជាពលរដ្ឋឥឡូវសួរថា រវាងហ៊ុនសែននិងខ្លួនយើងតើយើងជ្រើសយកមួយណាបើយើងទុកហ៊ុនសែនឲ្យដឹកនាំបន្ត5អាណត្តិទៀត5ឆ្នាំទៀតតើយើងអាចរស់បានទេតើយើងអាចរស់បានទេបាទក្នុងមួយអាណត្តិទៅមួយអាណត្តិហ៊ុនសែនមិនដែរដោះស្រាយវិបត្តិសេដ្ឋកិច្ចមិនដែរជួយសម្រាលទុកប្រជាពលរដ្ឋទេ ប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រទៅក្រទៅវេទនាទៅគ្មានលទ្ធភាពឲ្យកូនសិក្សា រហូតដល់បង្ខំចិត្តឈប់រៀនចំណាក់ស្រុកធ្វើការងារឆ្លងដែនខុសច្បាប់មកប្រទេសគេ ជាពិសេសគឺប្រទេសថៃយើងឃើញគ្រាន់តែបើកច្រកព្រំដែនភ្លាមភ្លាមភ្លុកទឹកភ្លុកដីនិយាយពីរាប់ម៉ឺននេះសម្រុកចូលប្រទេសថៃឥឡូវសួរថាការសម្រុកចូលនោះ តើចំណេញសេដ្ឋកិច្ចខ្មែរឬក៏ចំណេញសេដ្ឋកិច្ចថៃដែលឃើញថៃសម្រុកមកធ្វើកម្មកោនៅស្រុកខ្មែរយើងយើងឈឺចាប់ទេ ប្រទេសថៃទោះបីមានវិបត្តិកូវីដក៏ដោយក៏ក្នុងប្រទេសរបស់គេសម្បូរទៅដោយការងារដែរគេអត់ខ្វះការងារឲ្យប្រជាប្រដ្ឋគេធ្វើទេអានឹងរឿងមួយ ហើយរឿងទីផ្សារ ទោះបីវិបត្តិ COVID-19 នឹងក៏ដោយក៏តម្លៃទិន្នផលកសិកររបស់គេ ផលិតបានក៏វាមានតម្លៃហើយប្រជាពលរដ្ឋគេក៏អាចទទួលយកបានបាទចុះស្រុកខ្មែរ ដឹកនាំដោយហ៊ុនសែនចុះអាសមាគមស្រូវអង្គរនឹងវាទៅណាទៅបាទសមាគមស្រូវអង្គរនោះកូនប្រសាហ៊ុនសែននោះបាទកូនសុកអាននោះសមាគមស្រូវអង្គរនោះទៅណាមូលហេតុបងប្អូនមូលហេតុ ដោយសារតែហ៊ុនសែនបានរំលាយគណៈបកសង្គ្រោះជាតិធ្វើឲ្យសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA 20%ធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅស្រុកខ្មែរឥឡូវស្រូវទិន្នផលអ្វីដែល ជារបស់ខ្មែរដែលនាំចូលចេញទៅក្រៅប្រទេសត្រូវបាន អន្តរជាតិត្រូវបានសហគមន៍អឺរ៉ុបគេដកប្រព័ន្ធអនុគ្រោះពន្ធបាទដោយសារតែកំហុសឆ្គងរបស់ហ៊ុនសែនបានរំលាយគណៈបកសង្គ្រោះជាតិអាហ្នឹងរឿងមួយរឿងមួយទៀតបងប្អូនត្រូវតែឈឺចាប់រឿងព្រំដែនខ្មែរយើងរឿងព្រំដែនខ្មែរយើងបងប្អូនណាខ្លះដែលបានទៅមើលព្រំដែនខ្មែរយើងហើយដែល កំណត់សម្គាល់ថាព្រំដែនខ្មែរយើង នៅម្ដុំណាខ្លះបាទ បាទហើយថ្ងៃមុនឃើញវាកំហុងឃើញវាកំហុងចុះទៅត្រួតពិនិត្យព្រំដែនយួនឡាវហើយយើងមើលហ៊ុនសែននិយាយថាការ ដូរដីជាមួយយួនចំណេញយើងចំណេញ2000ហិកតាហើយរហូតដល់ឥឡូវនេះអា2000ហិកតានឹងនៅណាវាអត់មានវាអត់ឃើញអញ្ចឹងមានន័យថាភូមិខ្មែរក្នុងរបបដេនិឆានហ៊ុនសែនហ្នឹង ចាប់ផ្ដើមកាត់ដីឲ្យយួនបដាបដាទៀតហើយបាទរឿងធំបំផុតគឺរឿងព្រំដែនហ្នឹងបងប្អូនរឿងព្រំដែនជាជារឿងសំខាន់ព្រោះអីអាឡែងតែយើងវឹកវីជាមួយសារព័ត៌មានបំពល់សង្គមហ៊ុនសែនយួនវាចាប់ផ្ដើមចូលមកបោះបកគោព្រំដែនយ៉ាងអាណាធិបតេយ្យដល់កម្ពុជាបាទបាទឥឡូវនឹងចាប់ផ្ដើមបោះទៀតហើយហាឥឡូវយើងឈឺចាប់ទេ ហើយសួរថាពលរដ្ឋខ្មែរមួយណា ដែលអាចមានសិទ្ធិចូលទៅប្រទេសយួនដើម្បីសាងសង់ផ្ទះដើម្បីរស់នៅប្រទេសយួនបាន មានតែបងប្អូនកម្ពុជាក្រោមខ្មែរយើងរស់នៅលើដីកំណើតខ្លួនទេបងប្អូន តែកម្ពុជាកណ្ដាលរបស់យើងនេះតើពលរដ្ឋណា មានសិទ្ធិអាចទៅនៅ ក្នុងបឹង ក្នុងទន្លេ របស់យួនបានទេអត់បានទេមានតែជនជាតិយួនទេដែលមានសិទ្ធិ មករស់នៅស្រុកខ្មែរហើយមានសិទ្ធិបោះឆ្នោតក្នុងថ្ងៃទី5ខែ6ឆ្នាំ2022នេះយួនវាសម្រុកចូលមកបោះឆ្នោតឲ្យគណៈបកប្រជាជន ហើយមន្ត្រីរបស់គណៈបកប្រជាជននៅតាមមូលដ្ឋាន គឺ ចាប់ដើមសម្រួលឯកសារឲ្យជនជាតិយួនទាំងអស់នោះក្នុងនាមជនជាតិយួន ដែលមិនមានសញ្ជាតិដែលគ្មានសញ្ជាតិទេបងប្អូន តែគេមានប័ណ្ណ បានបោះឆ្នោតឥឡូវយើងឈឺចាប់ទេគេអត់ជនជាតិយួនជនជាតិកុម្មុយនីសគេគៀនគោជនជាតិយួនរាប់ម៉ឺនរាប់សែននាក់ដើម្បីចូលរួមមកបោះឆ្នោតឥឡូវបងប្អូនគិតមើលយើងឈឺចាប់ទេ គេជាជនជាតិសាសដតីគេមកសម្រេចជោគវាសនាអនាគតប្រទេសជាតិរបស់យើង និងអនាគតរបស់យើងជំនួសយើងដែលជាម្ចាស់ប្រទេសបាទយើងឈឺចាប់ទេបងប្អូនយើងឈឺចាប់ ហើយយើងឈឺចាប់កុំនិយាយមកកុំនិយាយហើយយើងភ្លេចដីនៅកំពង់ឆ្នាំង40ហិកតាសិតតែយួន ហើយគេបកើតភូមិយួន គេបកើតសហគមន៍យួន គេឈោជាបេក្ខភាពមេឃុំយួន នៅក្នុងតំបន់របស់គេបាទតើឈឺចាប់ទេនៅកណ្ដាលប្រទេស មានប្រទេសយួន នៅក្នុងប្រទេសខ្មែរអាហ្នឹង ជាយុទ្ធសាស្ត្រផ្ការរាជរបស់យួន ដែល គេចង់លេបទឹកដាក់ លេបត្របាក់ទឹកដី ខ្មែរ បាទហើយបើខ្មែរយើងនៅតែបន្តជឿគណៈបកប្រជាជនតទៅទៀតទេបងប្អូនប្រទេសរបស់យើងខ្ញុំនឹងវាយតម្លៃថានឹងដូចកម្ពុជាក្រោមចឹងបាទព្រោះវាទៅហើយបាទអត់នៅទេតើកាលណាគេបញ្ចូលគេបញ្ចូលពួក បរទេសយួននឹងចូលមកគេមានសិទ្ធិបោះឆ្នោតគេមានសិទ្ធិសម្រេចជ្រើសរើសគ្នាគេដើម្បីធ្វើជារដ្ឋអំណាចគ្រប់គ្រងនៅតំបន់ហ្នឹងបាទប្រទេសយើងវាមិនបាត់វាមិនអស់ឥឡូវយើងគិតមើលគិតឲ្យច្បាស់បងប្អូនកុំស្រឡាញ់សរងកុំស្រឡាញ់ប៊ីជេងកុំស្រឡាញ់ប្អកកុំស្រឡាញ់ប្រហុក របស់គណៈបកប្រជាជនបើយើងស្រឡាញ់ជាតិរបស់យើង បើយើងស្រឡាញ់ខ្លួនឯងបាទត្រៀមខ្លួនបោះឆ្នោតឲ្យគណៈបកភ្លើងទៀនព្រោះគណៈបកភ្លើងទៀនគឺជាគណៈបកដែលកើតឡើងពីអ្នកស្នេហាជាតិអ្នកប្រជាធិបតេយ្យពិតប្រាកដយើងសង្ឃឹមថាគណៈបកភ្លើងទៀននឹងមានការគ្រប់គ្រងពីប្រជាពលរដ្ឋហើយយើងគិតមើលបងប្អូនគិតមើលឲ្យបានច្បាស់ ថាសង្គមកម្ពុជា ដឹកនាំដោយហ៊ុនសែនសពថ្ងៃនេះតើវាដល់ចំណុចណាតើវារញ៉េរញ៉ៃដល់កម្រិតណា គេបំពុលយើងកម្រិតណា គេធ្វើឲ្យយើងអសន្តិសុខកម្រិតណា ដែលរស់នៅក្នុងប្រទេសកំណើតរបស់ខ្លួនយើងត្រូវគិតហើយយើងត្រូវសិក្សាមិនខ្ញុំចេះតែនិយាយបងប្អូនចេះតែជឿទេតលតែយើងសិក្សាខ្លួនឯងរស់នៅក្នុងសហគមន៍នឹងខ្លួនឯង ដឹងច្បាស់ហើយហើយបងប្អូននៅខេត្តណាដែលសម្បូរយួនច្រើនជាងគេឥឡូវនេះលែងមានខេត្តណាច្រើនហើយវាច្រើនទាំងអស់បាទច្រើនទាំងអស់យួនចិនពេញប្រទេសយួនចិនពេញប្រទេសហើយយុមិញហ្នឹងបាញ់គ្នានៅកំពង់សោមមួយទៀតងាប់មួយទៀតគេប្រើប្រាស់អាវុធខុសច្បាប់ ទាំងប្រជាពលរដ្ឋខ្មែរទាំងជនជាតិចិនសិតតាពួកបងទូចបងធំ ឥឡូវសួរថាយើងដែលជាពលរដ្ឋស្លូតត្រង់យើង ចង់ឲ្យមាន សង្គមបែបហ្នឹងចង់បើគេបាញ់ចំបងប្អូនយើងសាច់ញាតិសាសាច់សារហិតរបស់យើងតើយើងឈឺចាប់ទេហើយកុំសង្ឃឹមថាគេសម្លាប់យើង សង្គមដឹកនាំដោយហ៊ុនសែនរោគយុទ្ធធរយើងអត់ទេបងប្អូនអត់មានទេបាទអញ្ចឹងបានខ្ញុំសូមផ្ញើសារឲ្យបងប្អូន ថ្ងៃទី5ខែ6 សម្រាប់ជោគវាសនាអនាគតរបស់យើង តាមរយៈការបោះឆ្នោតឲ្យគណៈបកភ្លើងទៀនហើយមានតែគណៈបកភ្លើងទៀនមួយឯងដែលជាក្តីសង្ឃឹមរបស់កូនខ្មែរដែលប្រឆាំងតតាំងនឹងរបបផ្ដាច់ការហ៊ុនសែនព្រោះយើងឃើញថាកម្លាំងរបស់យើង វាស្មើគ្នាឥឡូវនេះមិនតន់បោះឆ្នោតផង វាកលោប៉ុនគ្នាបាត់ហើយកលោប៉ុនគ្នាហើយ បើយើងបោះឆ្នោតឈ្នះខ្ញុំជឿជាក់ថា នៅតាមមូលដ្ឋានរបស់បងប្អូននឹងមានសวัสดิភាពហើយសេដ្ឋកិច្ចរបស់យើងនឹងរីកចម្រើនដោយសារតែយើងមានបពី នៅ ក្នុងរដ្ឋសភាហើយយើងដោះស្រាយគ្នា យើងអត់អោបដៃឈោមើលទេយើងមិនបណ្ដោយឲ្យ ប្រជាពលរដ្ឋរងគ្រោះទេយើងមិនឲ្យវិបត្តិសេដ្ឋកិច្ចយើងអត់មានដំណោះស្រាយដោយសពថ្ងៃដឹកនាំដោយឯកបៈដោយហ៊ុនសែនហ្នឹងឯងយើងដោះស្រាយ ខ្ញុំជឿជាក់100%ថាយើងនឹងដោះស្រាយអញ្ចឹងបានបងប្អូនត្រូវគិតពិចារណា ថាសង្គមខ្មែរសពថ្ងៃវាធ្លាក់ដល់ចំណុចណាដែលដឹកនាំដោយហ៊ុនសែនហើយវាជារឿងអាម៉ាស់បំផុតដែលយើងគួរតែគិតថាខ្លួនយើងជាខ្មែរហ្នឹងរាល់រាល់ថ្ងៃនេះគេអត់ឲ្យតម្លៃទៅពូជសាសយើងដោយសារតែហ៊ុនសែននិងក្រុមគ្រួសារបងប្អូន ពេលខ្ញុំមកដល់ប្រទេសថៃប៉ាសពតរបស់យើងគេអត់ឲ្យតម្លៃទេខ្ញុំទៅម៉ាឡេស៊ីក៏គេមើលលើមើលក្រោមខ្ញុំជាប់នៅពលានយន្តហោះមួយម៉ោងជាងបានគេឲ្យចូលពួកគេមិនទុកចិត្តយើងបាទខ្លាចយើងរត់មកលួចធ្វើការងារនៅ ប្រទេសគេយើងឈឺចាប់ទេដែលខ្លួនយើង ជាពលរដ្ឋនៃជាតិសាសន៍មួយត្រូវបានជាតិសាសន៍មួយគេមើងងាយ គេមិនចង់ឲ្យជន់ទឹកដីគេដោយសារតែមេដឹកនាំវាថោកធ្វើឲ្យប្រជាពលរដ្ឋវាថោកបងប្អូនគិតមើលច្បាស់មេខ្ញុំចេះនិយាយទេបងប្អូនខ្លះដែលធ្លាប់ចេញចូលក្រៅប្រទេស បងប្អូនដឹងហើយគណៈបព្វជិជនក៏ដឹងដែរបងហ្នឹងឯងគណៈបព្វជិជនខ្លួនឯងក៏ដឹងដែរអញ្ចឹងបងប្អូនត្រូវគិតគិតសាដានឡើងវិញដើម្បីអនាគតខ្លួនឯងដើម្បីអនាគតកូនចៅយើង យើងអត់ឲ្យអត់បណ្ដោយទេឲ្យគណៈបកប្រជាជនដឹកនាំដល់ហ៊ុនសែនធ្វើតាមអំពើចិត្តទេ ហើយឥឡូវនេះយើងឃើញថាសារព័ត៌មានហ៊ុនសែនផ្សព្វផ្សាយពីសកម្មជន និងបេក្ខភាពគណៈបកភ្លើងទៀនចោះចូលបាទគ្រាន់តែជារូបភាពទេបងប្អូនគ្រាន់តែជារូបភាពទេគ្រាន់តែជារូបភាពបំផិតបំភ័យពួកលេងប៉ាហ៊ីបាទប្រជាពលរដ្ឋនិង សកម្មជនគណៈបកភ្លើងទៀនទេ តែធៀបពិតយើងក្នុងនាមយើងជាកូនខ្មែរស្នេហាជាតិស្រឡាញ់លទ្ធិប្រជាធិបតេយ្យចង់ឲ្យស្រុកខ្មែរមានសេរីភាពពិតប្រាកដចង់ឲ្យប្រទេសជាតិរីកចម្រើន យើងត្រូវស៊ូទ្រាំក្នុងកលៈទេសៈដ៏សែនលំបាកនេះខ្ញុំសូមផ្ដាំផ្ញើទៅដល់សកម្មជនបេក្ខភាពគណៈបកប្រទានយើងត្រូវតែរក្សាជំហររបស់យើង ឲ្យបានរឹងមាំក្នុងនាមយើង ជាកូនខ្មែរអង្គរឥឡូវនេះ គេចាប់ផ្ដើមធ្វើយុទ្ធនាការមកសម្លុតមកទិញយើងគម្រាមកំហែងសពគ្រប់បែបយ៉ាងសម្លុតមិនខ្លាចគេមកលួកលោម គេមកទិញអញ្ចឹងក្នុងកលៈទេសៈនេះបើបងប្អូនចាញ់គេចាញ់សម្លុតចាញ់ការចាញ់បោកនៃការលួងលោមរបស់គេ ប្រទេសជាតិរបស់យើង ចប់ហើយបងប្អូនចប់ហើយយើងអត់អាចរំដោះខ្លួនយើងឲ្យរួចផុតពីរបប ខ្មៅងងឹតដែលដឹកនាំដោយហ៊ុនសែនសប្តាហ៍នេះបងប្អូនឥឡូវយើងមើលប្រទេសយើងយ៉ាងម៉េចខ្លះបងប្អូនហើយប្រជាបរតជីវភាពយ៉ាងម៉េចខ្លះបងប្អូនត្រូវដឹងខ្លួនឯងច្បាស់ហើយខ្ញុំនៅក្រៅប្រទេសមែនតែខ្ញុំបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដែលគាត់បានផ្ញើសារមកឲ្យខ្ញុំ ថាទុក្ខវេទនារបស់ពួកគាត់ គឺ ធ្ងន់ទៅធ្ងន់ទៅហើយបងប្អូនធ្ងន់ទៅធ្ងន់ទៅ ដោយសារតែទំនិញនៅលើទីផ្សារឡើងកប់ពពកគាត់អត់អាចរកការងារធ្វើបានគាត់អត់អាចរកចំណូលបានដូចមុនមុនពេលគណៈបកសន្ទុះជាតិនៅមាននៅដំណើរការឯងឥឡូវនេះចពាក់ធនាគារវ៉ាន់កទាំងក្រុងនិងស្រែសួរថាតើយើងអាចរស់នៅបានទេអត់បានទេ ហើយចាពាក់ហ្នឹងមិនមែនចាពាក់ធម្មតាចាពាក់អត់មានលុយសងទេបាទបាទយើងគិតពិចារណា ឡើងវិញទាំងអស់គ្នាបាទសូមអរគុណបាទអរគុណលោករិនរតហើយអរគុណបងប្អូនជនរួមជាតិផងដែរប្រិមិត្តខ្លះក៏គាត់ជួយចាប់ហើយប្រិមិត្តខ្លះក៏គាត់បក CPP កាន់អំណាចអឺតាមភូមិបណ្ដាបណ្ដាបាទគេហៅថាចែកអំណោយបាទចែកអំណោយតាមភូមិបណ្ដាបណ្ដាហើយនឹង ដើរបំផុសបំផុលក៏ប៉ុន្តែបងប្អូនជនជាតិកលេចមើលពីយុទ្ធសាស្ត្រដដែលដដែលរបស់គណៈបព្វជិជនហ្នឹងឥឡូវនេះយើងឃើញយុទ្ធសាស្ត្រថ្មី គឺចែកប្រហុកបាទអាចែកប្រហុកនោះបងប្អូនគឺមើងងាយប្រជាពលរដ្ឋមែនតើបើយើងគិតឲ្យបានដល់ឲ្យវែងឆ្ងាយ មានន័យថាពលរដ្ឋខ្មែរតម្លៃខ្លួនគឺស្មើនឹងប្រហុកវាមួយកន្លមួយកន្លហ្នឹងបាទ ជីវិតខ្មែរគឺគឺគឺមានតម្លៃស្មើនឹងប្រហុកវាមួយកឡមួយកឡវាទៅចែកហ្នឹងណាបងប្អូនបាទយើងបោះឆ្នោតឲ្យគណៈបកប្រជាជនវាឲ្យប្រហុកមួយកឡហ្នឹងមានន័យថាជីវិតរបស់យើងលក់ឲ្យគណៈបកប្រជាជនហ្នឹងមានតម្លៃ5ឆ្នាំហ្នឹងគឺស្មើនឹងប្រហុកមួយកឡហ្នឹងមួយកឡប្រប៉ុណ្ណកដៃហ្នឹងបាទបងប្អូនជួយចាប់ទេឥឡូវគេមើងងាយយើងសັບគ្រប់អបយ៉ាងណាបាទ ងាយជាងសពគ្រប់យ៉ាងស្របពេលដែលគេបំផ្លាញជាតិយើងឡើងរិលចោលដងដីហ៎បាទឥឡូវនេះបាទអស់ហើយទាំងព្រៃឈើទាំងព្រៃភ្នំទាំងរ៉ែទាំងបឹងទន្លេឥឡូវគេបំផ្លាញអស់ហើយបាទដល់5ឆ្នាំគេទៅរកសន្លឹកឆ្នោតគេយកប្រហុកឲ្យយើង មកកន្លងបានកោដៃហ្នឹងដើម្បីយើងបោះឆ្នោតហើយបាទមានន័យថាម៉េចមានន័យថាជីវិតប្រជាពលរដ្ឋខ្មែរ5ឆ្នាំហ្នឹង គឺមានតម្លៃស្មើនឹងប្រហុកវាមួយកន្លងហ្នឹងបងប្អូនឈឺចាប់ទេអានេះគឺមើងងាយយើងបាទហើយមួយទៀតខ្ញុំចង់និយាយអំពី ទាញបងប្អូនទៅមើលព្រំដែនបន្តិចបងប្អូនដែលមានប្រវត្តិសាស្ត្រណាប្រទេសណាដែលដូចប្រទេសខ្មែរយើងឯងយួនគេ កម្មសិក្សាសិស្សានុសិស្សយុវជនគេ គេមកពិនិត្យព្រំដែនគេមកមើលព្រំដែនណាព្រំដែនយើងនៅតំណេះត្រឹមនេះត្រឹមនេះគេមកកូនសិស្សគេចាប់ដើមកត់ណាបាទកត់ចំណាំគេចងក្រងជាឯកសារយើងបែរទៅក្រសួងអប់រំកម្ពុជាវិញពេលចុះកម្មសិក្សាបងប្អូននឹងទៅណា ទៅរោងចក្រស្រាទៅភ្លក់ស្រា យើងសួរតើតើតំពាំងខ្មែរវាคล้ายទៅជាយ៉ាងណាឥឡូវនេះគេវីវក់គេពង្វក់ ស្មារតីយុវជនរបស់យើងដូចទឹកកឡុកចឹងដូចទឹកកឡុកចឹងបាទយើងសង្ឃឹមអីឥឡូវនេះ ស្របពេលដែលយុវជនត្រូវបានគេបំផ្លាញគ្រប់រូបភាពគេបំផ្លាញគ្រប់រូបភាពបងប្អូនបាទបាទបំផ្លាញទាំងរូបភាពបំផ្លាញទាំងស្មារតីបំផ្លាញទាំងផ្នត់គំនិតបងប្អូនសួរមើល កូនចៅបងប្អូនរៀនចាប់ពីថ្នាក់ទី10ពីពីទី1រហូតដល់ថ្នាក់ទី12សួរតើតើមានសាលាណា ដែលបង្រៀនពីប្រវត្តិសាស្ត្រប្រទេសយួនឈ្លានពាន និងទន្ទ្រានយកដីកម្ពុជា មានទេបាទគេអត់បង្រៀនទេឥឡូវនេះបាទគ្មានយុវជនយុវសាស្ត្រណា ដែលបានរៀនអំពីប្រវត្តិសាស្ត្រកម្ពុជាពិតប្រាកដទេគេយកប្រវត្តិសាស្ត្រខ្ល้ายខ្ល้ายណោះគេយក7មករាគឺជាជីវិតគឺជាមេដាទី2ទី3របស់អឺកោក្មេងៗយុវជនយុវសិស្សណាបាទគេឲ្យដឹងគុណណយួនចូលមករំដោះយើងអាយួន7មករាណាចូលមកសង្គ្រោះជីវិតពុកម្ដាយយើងណែ ទៅជាអ្នកដែលមកបំផ្លាញយើងបែរទៅជាអ្នកមានគុណបាទបងប្អូនសួរថាមានទេប្រវត្តិសាស្ត្រលើโลกនេះមានទេបាទហើយផ្នែកគំនិតស្នេហាជាតិដែលកំហុសរបស់យុវជនមិនមែនជាកំហុសរបស់យុវជនទេគឺកំហុសរបស់មេដឹកនាំបាទបើមេដឹកនាំជីចោហើយបងប្អូនកុំសង្ឃឹមថាសង្គមនេះคล้ายទៅជាបណ្ឌិត សង្គមនេះនឹងคล้ายទៅជាចោរទាំងអស់បាទคล้ายទៅជាចោរព្រោះមេដឹកនាំ ដឹកនាំរបៀបចោរហេតុអីបានជាខ្ញុំថាហ៊ុនសែន ដឹកនាំកម្ពុជារបៀបចោរបងប្អូនកលេចមើលពេលដែលដឹងថាគណៈបកសង្គ្រោះជាតិឈ្នះហ៊ុនសែនប្លន់យកគណៈបកសង្គ្រោះជាតិលើបច្ចេកគ្នាសួរថាហ្នឹងអាហ្នឹងបណ្ឌិតឬមួយចោរវាជាទង្វើរបស់ចោរបាទ វាជាទង្វើរបស់ចៅបើទង្វើរបស់បណ្ឌិតណាទង្វើរបស់មនុស្សត្រឹមត្រូវមេដឹកនាំត្រឹមត្រូវការប្រកួតប្រជែងនយោបាយប្រៀបបានដូចជា ការរត់ប្រណាំងគ្នាអញ្ចឹងបាទបាទប្រៀបបានដូចកីឡាករអញ្ចឹងបាទកីឡាករនៅលើសង្វៀនណានៅពេលណាដែលកីឡាករណាខ្លាំងកីឡាករនឹងវាយឈ្នះអញ្ញាកដាលគេប្រកាសគេលើកដៃតែនឹងឈ្នះ ណាអាខ្សែក្រវ៉ាត់ហ្នឹងត្រូវបកលអស់អាអ្នកឈ្នះបាទទោះបីជាយើង ជាម្ចាស់ខ្សែក្រវ៉ាត់ដែរក៏ប៉ុន្តែយើងបែរទៅក្រុមហ៊ុនសែនវិញជាពិសេសហ៊ុនសែននឹងតម្រង់ប្រកាសចូលរួមបើកលំហឲ្យគណៈបករាប់គណៈបក20 30គណៈបកចូលរួមក៏ប៉ុន្តែយើងសួរថាអាគណៈបកទូចតាចហ្នឹង វាមកពីណាមានអាខ្លះនោះកណូតកណូតគេចេញ ដល់ពាក់កណ្ដាលផ្លូវហើយបោះដៃហើយអានោះបោះកណ្ដងឲ្យមួយតោងទៅបានគេឯងទៅបាទនៅជាប់គុកបាត់ហើយអាហ្នឹងបងប្អូនយើងសួរថាតើឯណាទៅតម្លាភាពឯណាទៅយុត្តិធម៌ឯណាទៅប្រជាធិបតេយ្យនៅពេលដែលគណៈបកមានកម្លាំងស្មើ មានអ្នកគ្រប់គ្រងមានប្រជាប្រិយភាព មានមេដឹកនាំដែល ជាអ្នកស្អាតស្អំអ្នកស្រឡាញ់ជាតិអ្នកការពារយុត្តិធម៌ស្រឡាញ់យុត្តិធម៌ពិតប្រាកដហ៊ុនសែនទៅបំផ្លាញទៅប្លន់យកទៅចែកគ្នាបាទយើងសួរយើងសួរមើលថាតើនេះឬជាលទ្ធិប្រជាធិបតេយ្យនេះឬជាចរិតមេដឹកនាំដែលស្រឡាញ់យុត្តិធម៌និងចង់ឃើញកម្ពុជាមានឯករាជ្យហើយនឹងមានការផ្លាស់ប្ដូរហើយយុត្តិធម៌សង្គម វាអត់មានបើយើងទុកមេដឹកនាំ ប្រភេទនេះបងប្អូនមិនបាច់ត្រឹមតែធនធានទេធនធានវាទូចហ៎ប្រទេសកម្ពុជាទាំងមូលនឹងត្រូវបាត់ដោយសារអីព្រោះចោលវាដឹកនាំបាទចោលវាដល់តែប្លន់ហ្នឹងបាទបងប្អូនដែលឃើញចោលទៅអឺអឺធ្វើអំពើល្អអីចោលទៅប្លន់ទៅលួចគេទៅបំផ្លាញគេ មានអាចោខ្លះហ្នឹងទៅ បាញ់ប្តីគេស្លាប់ចឹងទៅប្រពន្ធគេនឹងមិនម៉ាយចឹងទៅបាទព្រាត់ប្រាស់ប្រពន្ធកូនគេចឹងទៅអាហ្នឹងបងប្អូនហើយយើងយើងបែរមហ៊ុនសែនវិញខុសគ្នាខុសពីចោលលួចចោលប្លន់ហ៎តែចាប់ប្តីគេដាក់គុកទៅចាប់ប្រពន្ធគេដាក់គុកព្រាត់ប្រាស់ប្រពន្ធកូនព្រាត់ប្រាស់គ្រួសារបែកខ្ញែកក្រុមគ្រួសារកូនចៅមិនបានរៀនសូត្រคล้ายទៅជាអឺជនល្ងឹតល្ងងនៅក្នុងសង្គមបាត់បង់អនាគតពួកគាត់ យើងសួរថាតើហ៊ុនសែននឹងចោលវាខុសគ្នាទេអត់ខុសគ្នាទេ បាទព្រោះហ៊ុនសែន ដឹកនាំចរិតចោលបាទបើសិនហ៊ុនសែនដឹកនាំចរិតជាមេដឹកនាំមានគុណធម៌មានព្រំវិហិធរបងប្អូនកលេចមើលលើភពលោក មើលសហរដ្ឋអាមេរិកមើលប្រទេសលោកសេរីមួយចំនួន ជាពិសេសគឺប្រទេសជិតជិតខាងយើងបាទ បងប្អូនមើលសួរតាតើមេដឹកនាំគេមានចរិតដូចហ៊ុនសែនទេណាហ៊ុនសែននិយាយចេញមកចរិតគឺពលពតហើយប្រើយុទ្ធសាស្ត្រសុទ្ធតែយុទ្ធសាស្ត្រពលពតទាំងអស់បាទបាទជីកស្មៅជីកទាំងរឹសណែយើងសួរថាអានឹងភាសាលោកភាសាលោក នាងសុខុនបាទខ្ញុំនឹកស្រមៃទៅដល់ពាក្យសម្ដីហ៊ុនសែនបាទដែលគាត់ជេរប្រមាថ នឹងចោតប្រកាន់មកលើពួកយើងបាទដែលជាអ្នកចង់ឲ្យប្រទេសជាតិមានលទ្ធិប្រជាធិបតេយ្យយើងអត់ចង់បានអីទេចង់ឲ្យតែប្រទេសជាតិរបស់យើងរុងរឿងបាទយើងធ្វើតាមតែគោលនយោបាយបកឯងបាទគណៈបកដាក់គោលនយោបាយប្រមាណគឺយើងធ្វើតាម តែប៉ុណ្្នឹងបាទយើងអត់ចង់ឲ្យប្រទេសរបស់យើងត្រូវបានយួនឈ្លានពានត្រូវបាន ពួកជនផ្ដាច់ការដោយលោកហ៊ុនសែននឹងកាន់អំណាចធ្វើបាបប្រជាពលរដ្ឋដោយស្របថ្ងៃហ្នឹងឯងលោកហ៊ុនសែនចោទយើងថាក្បត់ជាតិបាទអញ្ចឹងយើងនឹកស្រមៃទៅដល់ចំនួនពលពតដែលបងប្អូនពុកម៉ែបានធ្លាប់ឆ្លងកាត់ហើយចំនួនពលពតពលពតបានចោទពួកអ្នកស្នេហាជាតិថាជាពួកក្បត់ជាតិនិងពួកចក្រពតនិយមបាទបាទឥឡូវនេះ ហ៊ុនសែនបានចោទពួកខ្ញុំថាពួកក្បត់ជាតិពួកចក្រពតបាទហើយចោទលោកប្រធានគឹមសុខាថា អាមេរិកនៅពីក្រោយ ក្នុងការផ្ដួលរំលំគាត់ បាទអាហ្នឹងពេលសម្ដីហ៊ុនសែនគឺជាពាក្យសម្ដីពលពោតដូចគ្នាសុទ្ធសាធគេចោទយើងគេតាមសម្លាប់យើងដូចពលពោតចឹង របបហ៊ុនសែនគេចាប់យើងដាក់គុកគេចោទថាពួកខ្ញុំគ្នាខ្ញុំទាំងអស់ដែលជាប់ពន្ធនាគារនោះសិតតែពួកក្បត់ជាតិបាទចំនួនពលពតពលពតបានចោទនិងសម្លាប់ប្រជាពលរដ្ឋយ៉ាងរង្គាលចោទថាគិញអាមេរិកគិញនឹងពួកចក្រពតនេះចឹងបាទពួក CIA បាទវាអត់ខុសគ្នាទេបងប្អូនពួកកុម្មុយនីសតើកាលណាពួកកុម្មុយនីសគឺអញ្ចឹង វាអត់មានបត់ចោតច្រើនទេបត់ក្បត់ជាតិញុះញង់តែប៉ុណ្ណឹងឥឡូវយើងគិតមើលគឺភាសារបស់ហ៊ុនសែននឹងវាដូចគ្នាសុទ្ធសាធអញ្ចឹងបានគាត់និយាយមកខ្ញុំនឹកស្រមៃភ្លាមបាទថាអូពាក្យសម្ដីសម្ដីនេះ គឺពាក្យសម្ដីពួកអពតអញ្ចឹងឥឡូវដល់វាអាចដល់វាហ៊ុនសែន ចេញកញ្ចក់ខ្លួនឯងហ្នឹងព្រោះអីច្បាស់ហ่าបងប្អូន ហ៊ុនសែនជាមេដឹកនាំពលពតមួយរូបកម្មាភិបាលមួយរូបហើយរឿងអីដែលហ៊ុនសែនមិនអោយតឡាការក្តីខ្មែរក្រហមតឡាការកូនកាត់នោះដំណើរការក្តី003និង004កាត់កាត់អត់ហ៊ានកាត់ដល់004ទេបងប្អូនដោយសារតែកាលណាកាត់ដល់004វាប៉ះពាល់ដល់ ហៅនាំហុងហៅនាំហុងបាទវ៉ាកំហុងវ៉ាកំហុងហ៊ុនសែនជាស៊ីមជាស៊ីមហេងសំរិនបាទនិងមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាជនមួយចំនួនទៀតបាទសិតតែមន្ត្រីធំធំសិតតែជាអតីតកម្មាភិបាលខ្មែរក្រហមជាពិសេសគឺហ៊ុនសែនហ៊ុនសែនគឺគាត់មានទោសគាត់ជាប់ទោសនៅតឡាការ អង្គក្រិតកម្មអន្តរជាតិសំណុំរឿងគាត់ដល់ហើយបងប្អូនគាត់សំណុំរឿងបល័យពុជសាសនិងអង្គក្រិតកម្មសង្គ្រាមកាលថ្ងៃ5ថ្ងៃ6គាត់បានសម្លាប់មន្ត្រីស្លូតត្រង់របស់ហ៊ុនស៊ីពេចហើយកលេចទៅក្រោយទៀតគឺក5ហ៊ុនសែនសម្លាប់ពលរដ្ឋខ្មែរមិន ចេះតិចអ្នកឯងបងប្អូនការ ដឹកនាំរបស់គាត់ ចឹងហើយគាត់អត់រួចខ្លួនទេហើយបន្តបន្តមកគាត់សម្លាប់សម្លាប់អ្នកស្នេហាជាតិសម្លាប់ប្រជាជនសមន្ទឿនសម្លាប់លោកបណ្ឌិតកែមលី លោកឈុតវិធីនិងស្រីស្នេហ៍របស់គាត់គឺពិសិដ្ឋពីលីកាបាទនិងបោកក្រអ្នកកសែតមួយចំនួនទៀតដែលត្រូវបានរបបហ៊ុនសែនសម្លាប់អាហ្នឹងហើយដែលបងប្អូនត្រូវគិតហើយសួរថាពួកគាត់ ត្រូវបានវេកមុខរោគយុទ្ធធរបាននៅឃើញនៅអត់ឃើញទេបងប្អូនដោយសារតែរដ្ឋអំណាចរបស់ហ៊ុនសែនបកកើតឃាតករជាប្រព័ន្ធគេហៅថាឃាតកររដ្ឋជាអ្នកសម្លាប់ អ្នកស្នេហាជាតិអញ្ចឹងឲ្យតែពួកកុម្មុយនីសគឺគេបកកើតក្រុមអស់ហ្នឹងហើយគេកើតគេបង្កើតប្រព័ន្ធឃាតករសម្រាប់អ្នកស្នេហាជាតិដូចចំនួនពលពតអញ្ចឹងអញ្ចឹងឥឡូវយើងគិតមើល បើយើងចង់ឲ្យសង្គមមួយមានលទ្ធិប្រជាធិបតេយ្យយើងត្រូវតែហ៊ាននិយាយទាំងអស់គ្នាបាទយើងអត់ត្រូវឈោមើទេបងប្អូនហើយយើងត្រូវហ៊ានបដូរយើងសាក់បដូរយើងហ៊ានប្រថុយបដូរថាតើការបដូរនេះវាប៉ះពាល់ឬមួយក៏រីចម្រើនយើងថ្លឹងថ្លែងថាបើសិនជា ទុកគណៈបកប្រជាជនឲ្យដឹកនាំប្រទេសទៀតនោះ តើវាមហន្តរាយនៃប្រទេសជាតិនឹងជោគវាសនាអនាគតកូនចៅយើងនោះនឹងទៅជាយ៉ាងណា តែបើយើងប្រថុយបដូរតើយើងមានលទ្ធផលយ៉ាងណា យើងត្រូវតែហ៊ានហើយយើងត្រូវតែហ៊ាននិយាយយើងត្រូវតែហ៊ានប្រឆាំងដាច់ខាតតន់យើងនៅមានកម្លាំងយើងនៅនិយាយបាន តែកាលណាគេបិទសិទ្ធិសេរីភាពយើងអស់ដូចនៅកូរ៉េខាងជើងគឺចប់ហើយបងប្អូនកូរ៉េខាងជើងសំបីតែសារព័ត៌មាន គឺមានតែ2ទេបងប្អូនសារព័ត៌មានរដ្ឋាភិបាលតែ2គត់ហើយផ្សាយព័ត៌មាន គឺមិនអោយផ្សាយព័ត៌មានណាដែលឲ្យប្រជាពលរដ្ឋស្គាល់ពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនបានទេគឺនិយាយអំពីតែរឿងបាក់និយាយតែរឿងសន្តិភាព ក្នុងតម្លៃណាក៏ដោយត្រូវតែការពារសន្តិភាពនៅកូរ៉េខាងជើងគឺអញ្ចឹងអាពុកអញធ្លាប់អាពុកអញច្បាំងយកកូរ៉េខាងជើងបានត្រូវតែការពារសន្តិភាពក្នុងតម្លៃណាហ៊ុនសែននិងកូនគេគឺដូចគ្នាគេឡើងមកនិយាយ គេនិយាយក្នុងតម្លៃណាត្រូវតែកំតិចនឹងការពារសន្តិភាពឲ្យបានជាដាច់ខាតជាពិសេសការពារតកូលហ៊ុនឲ្យបានជាដាច់ខាតក្នុងតម្លៃណាក៏ដោយ អញ្ចឹងមានន័យថាពួកអស់នោះទោះបី ក្នុងតម្លៃណាក៏ដោយបើឈ្នះឆ្នោតគណៈបកព្រឹងធានឈ្នះឆ្នោតក៏ពួកវារលរឿងដែរដោយគណៈបកសង្គ្រោះជាតិអញ្ចឹងក៏ប៉ុន្តែយើងធ្វើម៉េចឲ្យយើងឈ្នះសិនឲ្យគោជបប្រកាសថាយើងគណៈបកភ្លឹងទីនឈ្នះលើលោកនោះដំណោះស្រាយរបស់យើងនឹងកើតមានឡើង។ តែបើយើងនៅមិននៅគិតថាគោជបគេស្អីជារបស់គេយើងមិនឈ្នះគេទេកុំធ្វើអីអាហ្នឹងបងប្អូនចប់ហើយបងប្អូនបាទបាទចប់ហើយអញ្ចឹងដូចខ្ញុំបានបញ្ជាក់មុនមុនអញ្ចឹងបើយើងចង់ឈ្នះគណៈបកប្រជាជន ដោយគណៈបកប្រជាជនយកអញ្ញាកដាលមកការពារខ្លួនកុំឲ្យអញ្ញាកដាលនឹងការពារគណៈបកប្រជាជនបានតើតែយើង នៅតាមមូលដ្ឋានសម្រុកស្រោះដៃគ្នាគូសឲ្យគណៈបកភ្លើងទៀនក្នុងមួយឃុំឲ្យបានតែ80ទៅ90%នៃចំនួនប្រជាប្រដ្ឋគណៈបកប្រជាជនបានតែ10%តើគោជោបឯណា ដែលអាចប្រកាសថាគណៈបកប្រជាជនឈ្នះហើយប្រជាពលរដ្ឋខ្លួនឯងដែលជាម្ចាស់ឆ្នោតនេះត្រូវទៅខ្លំមើលទៅសង្កេតមើល នៅពេលដែលគូជបរាប់សន្លឹកឆ្នោតអានឹងជារឿងសំខាន់ណានៅថ្ងៃប្រហែលខែខាងមុខនេះចិត្តដល់ហើយអញ្ចឹងអានឹងជារឿងសំខាន់ហើយបងប្អូនត្រូវគិតគិតឲ្យបានច្បាស់ថាសុកខ្មែរនេះដល់ដំណាក់កាលណាហើយដល់ដំណាក់កាលអាសន្នហើយដែលកូនខ្មែរគ្រប់រូបត្រូវភ្ញាក់រលឹកដល់ហើយបងប្អូនតើយើងចង់បានសន្តិភាព ដែលហ៊ុនសែនប្រកាសក្តែងក្តែងសន្តិភាពប្រជាពលរដ្ឋស្លាប់រាល់ថ្ងៃបងប្អូនការស្លាប់ប្រជាពលរដ្ឋក្នុងមួយថ្ងៃបូករួមក្នុងមួយឆ្នាំ ស្មើនឹងទាហានអ៊ុយក្រែនស្លាប់ពេលសង្គ្រាមបងប្អូនក្នុងមួយឆ្នាំមួយឆ្នាំ ប្រជាពលរដ្ឋខ្មែរស្លាប់រាប់ពាន់នាក់ដោយសារតែ គ្រោះថ្នាក់ចរាចរណ៍ហើយប្រជាពលរដ្ឋ16លាននាក់ឯងមួយថ្ងៃ ជាមធ្យម6នាក់អ្នកស្លាប់និងរងរបួសរាប់សិបនាក់ផ្សេងទៀតបាទតើយើងចង់បានសន្តិភាពនិងគោលនយោបាយចរាចរណ៍ដោយហ៊ុនសែនទេអញ្ចឹងសួរថានយោបាយចរាចរណ៍របស់ហ៊ុនសែនតើវាមានប្រសិទ្ធភាពអត់បើអាមន្ត្រីគយអាមន្ត្រីប៉ូលីសចរាចរណ៍ថ្ងៃមុនឃើញមន្ត្រីចរាចរណ៍រាជធានីភ្នំពេញនោះជីសល់វឹងស្រាបុកលបងវត្តលបងអីនោះបាទដល់ថ្នាក់ខ្លួនជាមន្ត្រី ចរាចរចង់ខ្ពស់រាជធានីភ្នំពេញជិះឡានស្រវឹងបុកអាហ្នឹងឯងបុកលបងអាហ្នឹងបើងាប់ខ្លួនឯងវាមិនអីទេកុំឲ្យតែងាប់គេហុយចោះបើគាត់រៃតកោតទៅបុកស្លាប់ប្រជាពលរដ្ឋនោះបាទជាពលរដ្ឋត្រូវបានតបងលុយ1000 2000បញ្ចប់រឿងជីវិត ប្រជាពលរដ្ឋខ្មែរតម្លៃស្មើប៉ុណ្ណឹង2 3000ដុល្លារហ្នឹងចប់រឿងអ្នកឯងយកមិនយកខ្ញុំមានអំណាចអ្នកឯងចង់ប្តឹងទៅណាក៏ប្តឹងអត់ឈ្នះគេដែរ តែនៅប្រទេសគេដែលមានមេ ដឹកនាំគិតពីប្រជាប្រដ្ឋគេឲ្យតម្លៃជីវិតមនុស្សហ่าបងប្អូនអ្នកណាដែលសវឹងស្រាបើកឡានអីអត់បានទេតែគេចាប់បានគឺរឿងគេមិនឲ្យបើកបោរយៈពេល2ទៅ3ឆ្នាំបាទអាហ្នឹងសំខាន់ណាស់តែមន្ត្រីអនុវត្តច្បាប់ នៅស្រុកខ្មែរដឹកនាំដោយហ៊ុនសែនល្មើសច្បាប់តើប្រជាពលរដ្ឋរំពឹងអីហើយសពថ្ងៃនេះ សួរថាតើអ្នកណា ដែលវាយយកដី ប្រជា ប្រដ្ឋអ្នកណាអ្នកកាប់ព្រៃបកគលណាដែលឆ្លោះជាមួយ ប្រជាប្រដ្ឋមន្ត្រីតំណាងរាជរបស់ហ៊ុនសែនវាយយកដីប្រជាប្រដ្ឋយំត្រហឹងពេញស្រុកពេញទេសប្លន់ដីប្រជា ប្រដ្ឋសួរថាអ្នកណាសិតតែជាតំណាងរាជរបស់ហ៊ុនសែនធ្វើបាបប្រជាប្រដ្ឋហើយសួរថាប្រជាប្រដ្ឋឆ្លោះជាមួយអ្នកណា ឆ្លោះជាមួយរដ្ឋអំណាចដែលជាមន្ត្រីរបស់ហ៊ុនសែនដែលជាខ្ញុំបំរើរបស់ប្រជាប្រដ្ឋហើយយើងគិតមើលតើពួកមន្ត្រីទាំងអស់នោះដែលឡើងដោយការបោះឆ្នោតការស្រឡាញ់ពីប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យនោះតើគេមានគិតពីយើងទេគេគិតពីយើងទេគេអត់គិតទេគណៈបកប្រជាជនប្រជាពលរដ្ឋដែលស្រឡាញ់គណៈបកប្រជាជនបោះឆ្នោតមកវិញបោះឆ្នោតឲ្យគេនោះ តើគេមានស្រឡាញ់យើងទេ គេអត់ស្រឡាញ់យើងទេអាហ្នឹងយើងគិតឲ្យបានច្បាស់បងប្អូនគេបានគេដើរសំពះគេឲ្យអំណោយគេលួងលោមយើងចាញ់បោកគេដល់ពេលគេបានអំណាចនៅក្នុងដៃគេធ្វើបាបយើងតើតើខ្មែរយើងនៅពេលណា បានឈប់ចាញ់បោកគេតើនៅពេលណាដែលខ្មែរយើងភ្ញាក់រលឹកខ្មែរយើងខ្ញុំដឹងថាពូជសាសន៍ ដែលមានចិត្តសប្បុរសធម៌ដែលឆាប់លើកលែងទោសឲ្យ គ្នាទៅវិញទៅមកជាពិសេសគឺឲ្យតម្លៃទៅជាតិសាសន៍ដទៃបាទខ្ញុំសរសើរតែយើងគិត គេធ្វើបាបយើង5ឆ្នាំ គេមកលួងលោមយើង តែ2 3ថ្ងៃ គេមកច្បាច់ដៃយកចិត្តទុកដាក់យើង គេមកបចុកបាយើងតែ2 3ថ្ងៃគេឲ្យសរងយើងតែគេច្បាច់កយើង5ឆ្នាំ តើយើងឈឺចាប់ទេឥឡូវយើងគិតមើលគិតមើលច្បាស់បងប្អូនចិត្តដល់ហើយចិត្តដល់ថ្ងៃបោះឆ្នោតហើយបាទបោះតបោះខុសវេទនា5ឆ្នាំបាទបោះត្រូវយើងមានសេចក្តី សុខនៅ តាមមូលដ្ឋានរបស់បងប្អូនបាទដែលមានអ្នកបម្រើរាជយ៉ាងពិតប្រាកដបាទដែលចាំជួយយើងនិងជួយដោះស្រាយវិបត្តិយើងបាទសូមអរគុណបាទអរគុណលោករិនរតអី បើយើងក៏លេខទៅមើលស្លឹកឆ្នោតវិញមានលក្ខណៈបកធំពីឯងបាទមានគណៈបកភ្លើងទៀននិងគណៈបកប្រជាជន បាទគណៈបកភ្លើងទៀនតំណាងឲ្យដំបងសន្តិភាពបាទបាទពន្នុងសន្តិភាពគណៈបកភ្លើងទៀនតំណាងឲ្យសេរីភាព និងលទ្ធិប្រជាធិបតេយ្យហើយនឹងអឺការអភិវឌ្ឍពិតប្រាកដនៅកម្ពុជាហើយបញ្ចប់នៅ ការជិះជាន់ការរំលោភបំពាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋបាទហើយមានប្រិយមិត្តយើងម្នាក់គាត់សួរគាត់ថាថាអឺឈ្មោះគាត់ឈ្មោះសូផានថ្មគូលគាត់ថាបោះឆ្នោតថ្ងៃខែឆ្នាំណា ហើយធ្វើដូចម្ដេចបានមានឈ្មោះបោះឆ្នោតបាទបោះឆ្នោតគឺនៅថ្ងៃទី5ខែ6ឆ្នាំ2022នៅសល់តែ9ថ្ងៃទេបាទបាទនៅសល់តែ9ថ្ងៃទេ បាទអេនៅសល់ថ្ងៃទី5ខែ6បាទខែ6ឥឡូវនេះខែ5នៅសល់តែជាង20ថ្ងៃទេបាទបាទជាងជាង20ថ្ងៃទេបាទហើយរឿងចោះឈ្មោះបោះឆ្នោតបាទបងប្រុសបាទខ្ញុំហៅបងប្រុសចោះគឺយើងទៅចោះឈ្មោះពេលកោជបនៅ តាមមូលដ្ឋានគេប្រកាសថាយើងត្រូវទៅចោះឈ្មោះ គ្រប់អាយុចុះឈ្មោះទៅបោះឆ្នោតមុនពេលបោះឆ្នោតមិនពេលបោះឆ្នោតយើងទៅរកចុះឈ្មោះគឺអត់បានបាទបាទអត់បានក៏ប៉ុន្តែមានករណីមួយបាទប៉ះសិនបើបងធ្លាប់បោះឆ្នោតនៅការិយាល័យបបងនៅឃុំណាឧទាហរណ៍នៅថ្មគោលវានឹងមានឈ្មោះបាទបងទៅមើលបញ្ជីឈ្មោះរបស់បងគេបិទនៅសាលាឃុំបាទបាទនៅសាលាឃុំហ្នឹងបងទៅបើកមើលទៅបាទទៅបើកមើលទៅហើយប្រកាសជាឃើញហើយបាទ ប៉ុន្តែបើមិនឃើញបងអាចតវ៉ាតវ៉ាប្តឹងអាចទៀមទាទៅអឺបាទទៅឃុំទៅ ហើយនឹងប្រាប់ឃុំថាយើងធ្លាប់ចុះឈ្មោះយើងអីហើយក៏ប៉ុន្តែអឺយើងបាត់ឈ្មោះអញ្ចឹងយើងទៅសំกระดาษបដោះអាសន្នគេឥឡូវគេមានកระดาษបដោះអាសន្នបាទអញ្ចឹងបងទៅកន្លែងការិយាល័យបោះឆ្នោតជាពិសេស គឺបងនៅឃុំណាបងទៅឃុំហ្នឹងបាទហើយប្រសិនបើ អាណត្តិនេះនៅថ្ងៃទី5ខែ6ឆ្នាំ2022ខាងមុខនេះបងអត់មានឈ្មោះបោះឆ្នោតបាទបាទឬមួយបងមិនបានចុះឈ្មោះបោះឆ្នោតនៅឃុំរបស់បងហ្នឹងមិនដែលបោះឆ្នោតអញ្ចឹងនៅពេលដែលគេបោះឆ្នោតចប់នៅថ្ងៃទី5ខែ6ឆ្នាំ2022ខាងមុខនេះហើយបងត្រូវតែទៅចុះឈ្មោះចាំត្រៀមទៅបោះនៅថ្នាក់ជាតិគឺបោះជ្រើសរើស តំណាងរាជបាទបាទដែលជាតំណាង របស់បងប្អូនប្រជាពលរដ្ឋនៅតាមស្រុកភូមិឃុំខេត្តទាំងអស់ហ្នឹងអញ្ចឹងបងទៅចុះឈ្មោះ ដើម្បីត្រៀមចាំទៅបោះឆ្នោតថ្នាក់ជាតិបាទគឺឆ្នាំ2023បាទឆ្នាំក្រោយ2023អញ្ចឹងបើបងទៅយកអត្តសញ្ញាណប័ណ្ណបាទយកអត្តសញ្ញាណប័ណ្ណឬ សភៅគ្រួសារទៅចុះឈ្មោះបើសិនបើអត់មាន យើងត្រូវយកសភៅគ្រួសារនិងអត្តញ្ញាណប័ណ្ណទៅ ទៅចុះឈ្មោះនៅតាមភូមិឃុំរបស់យើងនឹងហើយនៅពេលដែលបងចុះឈ្មោះហើយបងមានឈ្មោះហើយអញ្ចឹងដល់ថ្ងៃបោះឆ្នោតបងត្រូវតែទៅបោះឆ្នោតបាទឆ្នាំ2000 23ខាងមុខគឺបោះឆ្នោតថ្នាក់ជាតិចំណែកបោះឆ្នោតនៅ ថ្ងៃទី5ខែ6ឆ្នាំ2022នេះ គឺបោះឆ្នោតអសកលគេហៅថាបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ទូទាំងប្រទេសកម្ពុជាប៉ះសិនបើបងធ្លាប់ចុះឈ្មោះ ហើយបងធ្លាប់បោះឆ្នោតនៅការិយាល័យនៅឃុំរបស់បងហើយបងគ្រាន់តែទៅបើកមើលនៅឈ្មោះដែលគេដាក់នៅក្នុងឃុំរបស់បងហ្នឹងគឺ បងឃើញហើយអញ្ចឹងគឺបងត្រៀមបើសិនបើឃើញឈ្មោះហើយ បងត្រៀមតែចាំដល់ថ្ងៃបងទៅបោះឆ្នោតតែម្ដងអានេះគឺបើសិនបើបងមានហើយមានឈ្មោះហើយ ធ្លាប់ចុះហើយ បាទអរគុណបងប្អូនជនជាតិឥឡូវខ្ញុំបែរទៅ ការបោះឆ្នោតបន្តិចទៀតបាទការបោះឆ្នោតនេះសំខាន់ណាបងប្អូនសំខាន់មែនទេ ហេតុអីបានជាខ្ញុំថាសំខាន់ព្រោះប្រទេស លើពិភពលោកដែលប្រកាន់យករបបប្រជាធិបតេយ្យគឺត្រូវតែបោះឆ្នោត ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិមានអំណាចពេញលេញដើម្បីសម្រេចជោគវាសនារបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តទៅតាមសัญลักษณ์ឆ្នោតរបស់ខ្លួន ហើយខ្លួនបោះទៅឲ្យគណៈបកណាដែលខ្លួនគិតថា មើលឃើញថាគណៈបកនោះជាគណៈបកប្រជាធិបតេយ្យគណៈបកដែលការពារយុទ្ធធរដែលគណៈបកដែលអឺស្រឡាញ់យុទ្ធធរចង់ឲ្យប្រទេសជាតិមានការរុងរឿងរីកចម្រើនបញ្ចប់អំពើជីជន់បងប្អូនបោះឆ្នោតទៅថ្ងៃហ្នឹងគឺបោះឆ្នោតឧទាហរណ៍ដូចដូចនៅនៅថ្ងៃខាងមុខនេះនៅសល់តែ20ប្រហែលថ្ងៃទៀតនេះបាទគណៈបកភ្លើងទៀនគឺជាក្តីសង្ឃឹម របស់បងប្អូនជនជាតិទូទាំងប្រទេសកម្ពុជាហេតុអីព្រោះគណៈបកភ្លើងទៀនមានសាវតាជា អ្នកស្នេហាជាតិអ្នកស្រឡាញ់យុទ្ធធម៌បាទអញ្ចឹងជានិមិត្តរូបរបស់បងប្អូនអញ្ចឹងជាក្តីសង្ឃឹមចុងក្រោយរបស់បងប្អូនអញ្ចឹងមានតែគណៈបកភ្លើងទៀនទេដែលបងប្អូនមើលឃើញថាគណៈបកភ្លើងទៀនពេលគណៈបកភ្លើងទៀនឈ្នះឆ្នោតគឺ គណៈបកភ្លើងទៀនមានសិទ្ធិអំណាចទៅដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា បង្កើតការងារឲ្យប្រជាពលរដ្ឋមានធ្វើនៅក្នុងស្រុកពង្រីកការងារឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកធ្វើហើយបញ្ចប់គ្រឿងញៀនបញ្ចប់ការជិះជាន់ បញ្ចប់ការរំលោភដីធ្លីប្រជាពលរដ្ឋអំពើចោរកម្មអំពើចោរកម្មលក្ខណៈហើយនឹងតឡាការឯករាជ្យបាទនេះ អាហ្នឹងដែលយើងចង់បានណាមិនគេឲ្យប្រហុកប្រប៉ិនកដៃយើងទៅបោះឆ្នោតឲ្យគេគេកំពុងមើងងាយយើងគេកំពុងតែមើលថោកយើងគេកំពុងដាក់តម្លៃប្រជាពលរដ្ឋអាយុជីវិតប្រជាពលរដ្ឋស្មើនឹងប្រហុកគេប្រប៉ិនកដៃហ្នឹងបងប្អូន នៅ នៅប្រទេស គេគេមានដៃចែកណោចឹងអត់បាទគេអត់ទេបើនៅសហរដ្ឋអាមេរិកវិញបងប្អូន មិនដែលឃើញមានចែកអំណោយទេ ហើយក៏មិនដែលឃើញមានផ្លាកគណៈបកដែរបាទអត់មានមានតែមនុស្សធម៌បាទមានមនុស្សធម៌មានតែរដ្ឋគេ រដ្ឋគេចែកហ្មងរដ្ឋបាទរដ្ឋគេចែកឧទាហរណ៍គេចែកគឺមិនមែនចែកដូចហ៊ុនសែនទេហ៊ុនសែនតអាគណៈបកប្រជាជនបានចែកតែចំណែកនៅសហរដ្ឋអាមេរិកនេះគឺរដ្ឋគេចែកប្រជាពលរដ្ឋគេមានរដូវរបស់គេគេចែកបាទគឺគេចែកទូទៅហ្មងបាទ ហើយមិនមែនចែកសរងចែកបិជែងទេគឺចែករបស់ហូបបាទគឺចែករបស់ហូបចែករបស់ប្រើប្រាស់គេជួនកាលគេចែកជាលុយបាទហើយលុយនៅក្នុងកង់ស្រាប់បាញ់ចូលខ្លួនឯងបាទហើយមិនបាច់ចាំមានអ្នកដើរដើរចែកតាមផ្ទះទេហើយគឺលុយវារត់ចូលមកហើយមួយទៀតអាអំណោយនេះអត់មាន ដាក់ថាអំណោយរបស់បុគ្គលនេះបុគ្គលនេះអត់មានទេបងប្អូនបាទអត់មានសរសេរសោះតែម្ដងហើយ ទៅទទួលអំណោយគេទៅទទួលទទួលអំណោយគេមិនចាំទៅអរគុណអ្នកនេះអរគុណអ្នកនោះទេគឺត្រូវអរគុណខ្លួនឯងដោយសារអីលុយនឹងគឺបានមកពីការខំប្រឹងធ្វើការដោយខ្លួនឯងនេះឯងបាទរត់ណាបងប្អូនខ្ញុំចង់ប្រាប់ថារត់គឺរស់ដោយសាររិះបើរិះមិនបងពុនឲ្យរត់ក៏មិនរស់ដែរបាទបាទបងប្អូនសុកគេដូចនៅអូស្ត្រាលីនៅអីពេលមានបញ្ហា ទឹកចំនួនរងគ្រោះអ្វីផ្សេងផ្សេងគេមិនដែលដឹកអំណោយទៅចែកទេមកគ្រួសារ1000ដុល្លារអស់ម្នាក់1000ដុល្លារបើគ្រួសារនឹងមាន10នាក់10000បាទបាទគេឲ្យម្នាក់1000 1000 1000 1000បងហើយមិនបាច់ចាំទៅសំគេទេបាទរត់គេឲ្យតែម្ដងបាទគ្រាន់តែផ្ញើឈ្មោះទៅអឺទៅ មន្ត្រីគេគេហៅថាកន្លែងគេធ្វើការហ្នឹងការិយាល័យរបស់គេហ្នឹងគឺគេវាយលុយចូលកងធនាគារព្រឹបព្រឹបមិនបាច់ចាំយើងមិនបាច់ចាំយើងហត់ទេបាទអានេះទើបបានជារដ្ឋយកចិត្តទុកដាក់គេហៅថាបើរដ្ឋបើរាជជួយរដ្ឋរដ្ឋជួយរាជបាទបាទមិនដូចហ៊ុនសែនទេរដ្ឋហ៊ុនសែនរដ្ឋហ៊ុនសែនបាច់កោរាជបាទរដ្ឋចាំបាច់កោរាជយកទៅចិញ្ចឹមមនុស្សចង្រៃបាទបាទអានេះខុសគ្នាបងប្អូនរដ្ឋគេ ពលរដ្ឋចិញ្ចឹមរដ្ឋរដ្ឋចិញ្ចឹមពលរដ្ឋវិញបាទជួយគ្នាទៅវិញទៅមកគេជួយគ្នាទៅវិញទៅមកហើយនៅពេលដែលប្រជាពលរដ្ឋគេរងគ្រោះរដ្ឋគេចាប់ផ្ដើមចេញមុខមកបាទចំណែកឯរដ្ឋហ៊ុនសែនពេលពលរដ្ឋរងគ្រោះហ៊ុនសែនបិទផ្ទុកអត់ឲ្យអាណាតនាទេហើយរដ្ឋរបស់ហ៊ុនសែនចេញកចេញត្រីចេញបន្លែបកាលក់ណែបងប្អូនឃើញទេវាខុសគ្នាខុសគ្នា ដូចមេឃនឹងដីបាទពលរដ្ឋបងពុនដូចគ្នាហេតុអីបានជា ការដឹកនាំវាខុសគ្នាដោយសារតែ មេដឹកនាំជាចោលបាទជាចោលតាហ៊ុនសែនមានមេដឹកនាំមិនត្រឹមត្រូវគេបាទអញ្ចឹងដើម្បីចង់ឲ្យប្រទេសជាតិរបស់យើងរុងរឿងរីកចម្រើនពលរដ្ឋរស់នៅក្នុងភាពសម្បូរសប្បាយសុខដុមរមនាត្រូវតែ ផ្លាស់ប្ដូរបាទការផ្លាស់ប្ដូរនេះគឺ សំខាន់ណាស់បងប្អូន បាទសំខាន់ណាស់បើយើងមិន ផ្លាស់ប្ដូរនៅ អាមនុស្សកណ្ដាលដែល ដឹកនាំនេះគឺចង្រៃតពូជតពងតកូនតចៅ ហើយធ្វើឲ្យប្រទេស ជាតិរបស់យើងរិចរិលមកបងប្អូនកលេចមើលបងប្អូនកលេចមើលជាង40ឆ្នាំបាទនៅតែដើរសំទៀនគេបាទជាង40ឆ្នាំ នៅតែដើរសំទៀនគេហើយ ដើរសុំទានមិនធម្មតាទៀតពាក់នាឡិកានឹងថ្លៃជាអ្នកឲ្យទៀតណែបងប្អូនជួយវាកលេចមើលប៉ះសួរថាតើ ពេលណាទើបហ៊ុនសែនមានកំណើត វាអត់មានកំណើតទេ បើមានកំណើតតែមានយូរអើយបាទមិនបាច់ចាំអឺដល់ពេលបោះឆ្នោតទៅសន្យាថាអូធ្វើនេះធ្វើនេះអត់ទេបាទបាទហើយមួយទៀតបងប្អូនយើងក៏លេខមើលឥឡូវនេះ ភ្លៀងមកដល់ហើយរដូវភ្លៀងមកដល់ហើយខ្លាចជាទីក្រុងគុជឥឡូវទីក្រុងគុជរបស់យើងយ៉ាងម៉េចហើយបាទបងប្អូនរាជធានី ភ្នំពេញត្រៀមទិញទូកទិញកណូតទៅឈប់ទិញឡានទៅចិញ្ចឹមតែតែឯងចាំអីដល់ចាំត្រីចាំអីទៅហើយធ្វើបែអាតាមធនជាតិនឹងយើងធ្វើបែត្រីទៅបាទបាទវាយត្រង់វាយអីនឹងចិញ្ចឹមត្រីទៅលិចលិចរាល់ឆ្នាំបងប្អូនបាទ ឥឡូវនេះឲ្យទៅដល់ខែវស្សាត្រៀមខ្លួនទៅបាទឥឡូវនេះភ្លៀង2ថ្ងៃនេះគឺលិចចង់អាល្មកទៀតបាទលិចល្មកទៀតមិនធម្មតាល្មកចង់លិចពាក់កណ្ដាលហើយអញ្ចឹងមូលហេតុហ្នឹងមិនមកពីទឹកភ្លៀងទេគឺមកពីហ៊ុនសែននិងក្រុមហ៊ុនសែនលុបបឹងលុបទន្លេអស់ហើយឥឡូវរាប់ត្រួសត្រួសបឹងតមោកលុបចិត្តអស់ហើយចិត្តអស់ហើយឥឡូវណា បឹងកក់បឹងតំពុនបឹងសយ៉ាបឥឡូវលុបអស់ហើយតាបឹងជើងឯកអីលុបអស់ហើយតា បាទឥឡូវបងប្អូនមើលឃើញអាលីងដល់ពេលអស់ទៅភ្លៀងមកវាអត់មានកន្លែងបដោះទឹកបាទអាចគេហៅឲ្យវាអត់មានអាងស្តុកទឹកបដោះអសន្នបាទលូហ៊ុនសែនប៉ិនប៉ិនក៏ដៃនឹងលូថ្ងៃមុនគាត់តែមនុស្សចូលទៅតាមទានឹងស្លាប់ប្រជាពលរដ្ឋទៀតណាបាទ ឥឡូវទឹកវាហូរទៅមិនរួចបងប្អូនទៅមើលបាងកកអស់នៅចិត្តយើងឯងលូគេគេបើកកណូតគេរោលុយបានរាប់លានដុល្លារនោះអាអានឹងសួរថាតើមូលហេតុអីបានគេធ្វើបានក្បាលគេធំជាងយើងឯងក្បាលប៉ុណ្ណឹងយើងហ្នឹងមនុស្សដូចឲ្យយើងហ្នឹងគេអតិទេពមែនមែនគេមនុស្សដូចយើងហ្នឹងក៏ប៉ុន្តែដោយសារអីគេមានឆន្ទៈ គេចង់ឃើញប្រទេសជាតិគេរីកចម្រើនពិតប្រាកដបាទគេមិនចង់ឃើញគ្រួសារបពពួករបស់គេរីកចម្រើនទេគេចង់ឃើញជាតិរបស់គេទាំងមូល រីកចម្រើនពលរដ្ឋគេរស់នៅក្នុងសម្បូរសប្បាយតែចំណែកឯរដ្ឋហ៊ុនសែនវិញពលរដ្ឋឯងងាប់ណាងាប់ទៅបាទឯងអត់អីអត់ទៅឲ្យតែគ្រួសារអញមាន គ្រួសារអញសម្បូរសប្បាយគ្រួសារអញមានស្នាមញញឹមបានណា បាទលោកនាងសកលបាទកាលពីឆ្នាំ2021ហ្នឹងឯងបាទគាត់ប្រកាសថាគាត់បំលែងគាត់បំលែងខេត្តមួយចំនួនថាឲ្យខ្លាយជាអធិរាជបាទអធិរាជតែឯងអធិរាជពងទេកូនបាទគឺឥឡូវយើងយ៉ាងម៉េចហើយអធិរាជតែងតែងអធិរាជពងទេកូនបាទហើយគាត់អួចអួតថាទីក្រុងភ្នំពេញ ទីក្រុងគុជ ឥឡូវគុជទេបងប្អូនគុជមែនទេឥឡូវយើងគិតមើលបងប្អូន វាមិនដែល ណា ទីក្រុងមួយទាំងមូលស្ទះលូបាទសម្រាមអណ្ដែតយើងមើលអាព្រឹត្តិការពេលនោះកសែតជប៉ុនគេគេចុះផ្សាយបាទសម្រាមអណ្ដែតអណ្ដែតព្រៀតពេញពេញពេលពេលហ្នឹង គឺដឹងព្រឹត្តិការអីលោករិនអត់អត់ដឹងបងគឺព្រឹត្តិការក្រុមសិនទ្រីធ្វើបាតកម្មអូហ្នឹងហើយបាទ ពេលនោះគឺស្អុយពេញពេញទីក្រុងទីក្រុងคลายទៅជាអឺគុជខ្ចងស្អុយបាទខ្ចងស្អុយហើយជាខ្ចងស្អុយស្អុយឡើងនិយាយទៅអឺកំណើនរួយកំណើនរួយកើនឡើងដល់ថ្នាក់សារព័ត៌មានជប៉ុនគេយកចុះផ្សាយគេកវីក្បាលមិនដែលឃើញថាដល់ថ្នាក់ប្រទេសអឺសិតតែសម្រាមបាទសិតតែសម្រាម ហើយទីក្រុងទាំងមូលលិចទឹក បាទលិចទឹកហ្នឹងមិនលិចធំខ្មងជើងទេបាទលិចធំដួងបាទលិចធំចកេះធំចកុងហើយលិចរត់មិនមែនលិចមួយម៉ោងទេបាទលិចរាប់ថ្ងៃបាទក៏ទៅ សិនអ៊ំទូកបាទហើយហើយនិយាយទៅ លោករិនរត់ គ្រួសារហ៊ុនសែនមួយមួយសោះមនុស្សចម្លែកបាទចម្លែកចម្លែកចម្លែកមែនទែនលោករិនរត់គិតមើលសុកសុកទៅ មាន ដូនជីកពើយ៉ាងហ្នឹងបាទបាទទិញកពើទៅលេងនឹងកោវត្តកោវត្តផ្អើលពេញ ពេញអឺស្អីទៀតអូសុកសុកទៅស្អីគេអូស្អីអឺទៅបកកើតស្អីអាក្រុមស្អីអាពួកអាខ្មោចចូលមិនគេបាទប្រតិបន្ទឹងចឹងទៅឥឡូវនេះប្រជាបងប្អូនប្រជាប្រដ្ឋយើងគាត់ប្រាប់មកអឺគ្រីស្ទីនីគ្រីស្ទីណាគីកាំងហ្នឹងគាត់ថាចេះគាត់ថាប្រយ័ត្ន ពេលទឹកលិចយ៉ាត់ហ៊ុនយាយដូនជីកពើនឹងប្រឡែងកពើនឹងពេញបាទបងប្អូនអាហ្នឹងអាចពួកគ្រួសារអនសានសុទ្ធចម្លែកចម្លែកចម្លែកមែនទែនបាទបើមិនប្រឡែងកពើក៏ប្រឡែងខ្លាដែរបើមិនប្រឡែងខ្លាក៏ប្រឡែងកពើអញ្ចឹងទៅបើមិនប្រឡែងកពើក៏វាយជាប្រវត្តិអញ្ចឹងទៅសុទ្ធចម្លែកចម្លែកអញ្ចឹង ឥឡូវនេះបងប្អូនការដឹកនាំដល់យើងប្រឡែងយូរយូរទៅបណ្ដែតបដោយមនុស្សដដែលដដែលទៅទៅប្រទេសយើងដឹកនាំទៅជាបាយលុកបាយឡបាយលុកបាយឡបងប្អូនមិនដឹងជាច្បាប់នៅឯណាមិនដឹងទលាប់នៅឯណាទៅពួកបំពល់គូពេញប្រទេសបាទហើយឲ្យតែឲ្យតែមានព្រឹត្តិការណ៍អីធំធំឡើង ចាប់ផ្ដើមមានបាទ ចាប់ដើមមានព្រឹត្តិការណ៍នឹងកើតឡើងទន្ទឹមគ្នាបាទបាទបើមិនខ្មោចចូលទេប្រឡេងកពើបាទបើប្រឡេងកពើទេប្រឡេងអឺគូចូលគូបើមិនគូចូលទេក៏ប្រឡេងខ្លាដែរបាទឥឡូវយើងគិតមើលមូលហេតុអីព្រោះហ៊ុនសែនឥឡូវគឺកំពុងតែបំពុលស្មារតីប្រជាពលរដ្ឋគេធ្វើឲ្យយើងធ្វើឲ្យយើងបំភ័យឲ្យយើងបំភ័ន្តមកបំភ័ន្តប្រទេសយើងទី1 ឥឡូវបងប្អូនកលេងមើលរឿងនេះមិនមែនចៃដន្យទេគឺជាការរៀបចំទុករបស់ហ៊ុនសែននៅពេលដែលព្រឹត្តិការណ៍ធំណាមួយកើតឡើង ចាប់ផ្ដើមមករឿងក្នុងមុងចេញមកចេញមកបាទរឿងក្នុងភួយនឹងចេញមកបាទចាប់ផ្ដើមចេញមកព្រួងព្រាចឹងទៅហើយចាប់ផ្ដើមអូអានឹងពុលហើយបាត់បាត់អាព្រឹត្តិការណ៍ជាតិនេះអាព្រឹត្តិការណ៍ដែលហ៊ុនសែនផ្លាញហ្នឹង នៅពេលដែលហ៊ុនសែនដូរដីដូរភូមិអញ្ចឹងចាប់ផ្ដើមមានអានេះឆ្លោះគ្នា មានអានោះឆ្លោះគ្នាបាទហើយជាបរដ្ឋគាត់លេងទៅតាមដានអានោះគាត់មកតាមដានអារឿងអត់ប្រយោជន៍នេះបាទចុងក្រោយរឿងហ្នឹងវាអត់ប្រយោជន៍បាទអញ្ចឹងមានតែមួយទេបងប្អូនថ្ងៃទី5ខែ6ឆ្នាំ2022កន្លងនេះចិត្តដល់ហើយនៅតែប្រហែលថ្ងៃទៀតទេ20ជាងថ្ងៃទៀតទេដល់ហើយបោះឆ្នោតបាទ អញ្ចឹងយើងត្រូវតែត្រៀមលក្ខណៈទាំងអស់គ្នា ប្រើសិទ្ធិរបស់យើងទៅបោះឆ្នោតហើយបោះឆ្នោតណាបងប្អូនគណៈបកមានធំ2មានគណៈបកធំ2គណៈបកប្រជាជនគណៈបកភ្លើងទៀនគណៈបកប្រជាជនតំណាងឲ្យដំបងសន្តិភាពបាទគណៈបកភ្លើងទៀនតំណាងឲ្យសេរីភាព និងលទ្ធិប្រជាធិបតេយ្យបើបងប្អូនបោះឆ្នោតជូនគណៈបកភ្លើងទៀនបងប្អូនមានសិទ្ធិសេរីភាពមានលទ្ធិប្រជាធិបតេយ្យបាទបានទទួលផលពីការបោះឆ្នោតរបស់ខ្លួនក៏ប៉ុន្តែបើបងប្អូនបោះឆ្នោតជូនគណៈបកប្រជាជនច្បាស់ជាបានដំបងសន្តិភាពហើយបាទបាទច្បាស់ជាផ្ទះបងប្អូននឹងបាស់ជើងឡើងលើហើយបាទអាហ្នឹងបងប្អូនហើយយើងកុំឆាប់តិចខ្លួនពេកបាទបាទកុំតិច ចំកុំឆាប់តិចខ្លួនកុំឆាប់ផ្លេចពេកហើយកុំឆាប់គេងលក់ពេកបាទតែយើងគេងលក់យើងផ្លេចអញ្ចឹងយើងត្រូវតែចងចាំទាំងអស់គ្នា5ឆ្នាំម្ដងមកដល់ហើយត្រូវតែប្រើសិទ្ធិរបស់យើងជ្រើសរើសមេដឹកនាំដែលស្រឡាញ់យើងពិតប្រាកដកុំស្រឡាញ់អំណាចហើយយកដំបងមកវាយក្បាលយើង គឺយើងត្រូវតែបោះឆ្នោតឲ្យត្រូវគោលដៅបាទត្រូវគោលដៅគឺយើងបោះឲ្យណាភ្លើងទៀនគណៈបកភ្លើងទៀនគឺជាតំណាងលទ្ធិប្រជាធិបតេយ្យតំណាង អ្នកស្នេហាជាតិអញ្ចឹងដាក់ទៅបុកចំភ្លើងទៀនបាទក្នុងកឡោនភ្លើងទៀនហ្នឹងដាក់ទៅបងប្អូនហើយកុំទៅស្ដាប់ពួកអាអឺពួកអដែងហ្នឹង វាគ្មានបានប្រយោជន៍អីទេពួកអាមកទាញយើងទៅអឺមិនទៅចូលរួមទេមិនធ្វើអីទេយើងមិនឈ្នះទេអានឹងសត្វតែជាពួកស៊ីឈ្នួនសែនឯងបើយើងអត់ធ្វើអីហ៎ច្បាស់គេដឹកយើងទៀតហើយដឹកយើងទៀតហើយបើយើងអត់ធ្វើអីសោះច្បាស់ជាគេដឹកយើង5ឆ្នាំបន្ថែមទៀតគេសំពងយើងដូចគោដូចក្របី5ឆ្នាំទៀតហើយ ក៏ប៉ុន្តែបើយើងធ្វើច្បាស់បាទយើងនឹងបានធូរស្រាលបងប្អូនបានធូរស្រាលទោះបីយើងមិនឈ្នះ100%ក៏ដោយបាទបោះឆ្នោតក្រុមប្រឹក្សា បើយើងមិនឈ្នះ100%ក៏ដោយបើយើងឈ្នះ50%នឹងហើយជាសមិទ្ធផលរបស់យើងបាទនេះហើយគឺជាផលរបស់យើងបាទកាលពីមុនយើងអត់មាន សម្លេងប្រឆាំងសោះគេធ្វើអីតាមអំពើចិត្ត គឺចង់ប្រឡែងកពើក៏បានគឺចង់ប្រឡែងខ្លាក៏បានអឺគឺចង់បោកប្រជាពលរដ្ឋទៅអត្តរាជត្រីដែងក៏បានអូអាចស្ដាច់អត្តរាជពងទាកូនក៏បានតែវាអត់កើតការទេតែបើយើងមានសម្លេងប្រឆាំងគេទៅឈូសផ្ទះយើងយើងមានតំណាងរបស់យើងសម្លេងរបស់យើងដែលយើងបោះឲ្យយើងប្រាប់តំណាងយើងថានេះគណៈបពប្រជាជនទៅឈូសដីទៅទន្ទ្រានព្រៃឈើ ទៅកាប់បំផ្លាញទុនធានធម្មជាតិកន្លែងនេះសូមឲ្យតំណាងរបស់យើងទៅតវ៉ាទៅទាមទារបញ្ឈប់ក្រុមហ៊ុនសែននិងមន្ត្រីរបស់ហ៊ុនសែនបញ្ឈប់ការកាប់បំផ្លាញទន្ទ្រាននិងការរំលោភបំពានដីធ្លីប្រជាពលរដ្ឋណែតំណាងយើងនៅក្នុងសភាឡើងជ្រងព្រឹបឡើងអត់អាចធ្វើអីបានទេអាហ្នឹងហើយជាសមិទ្ធផលរបស់យើងដែលយើងប្រើសិទ្ធិរបស់យើង នៅថ្ងៃបោះឆ្នោតអញ្ចឹងបងប្អូនសំខាន់ណាថ្ងៃទី5ខែ6ឆ្នាំ2022កន្លងមកនេះយើងត្រូវតែបោះឆ្នោតឲ្យត្រូវគោលដៅបាទបើបងប្អូនបោះមិនត្រូវគោលដៅបោះចំដបងចំបំណងបងប្អូនត្រូវទៀតណាតែហ្នឹងគឺ អត់បន្ទោសខ្ញុំបានទេបាទព្រោះបងប្អូនស្រឡាញ់ដបង បងប្អូនស្រឡាញ់បំណងអញ្ចឹងបងប្អូន ទទួលទៀតទៅបាទ5ឆ្នាំ5ឆ្នាំតម្រាំតែដបងជ្រុះពីដៃគេគឺសំពងយើងឆ្អែតឆ្អន់តម្រាំតែដបងជ្រុះពីដៃយើង5ឆ្នាំយើងផ្លេចខ្លួនទៅបោះឲ្យគេ5ឆ្នាំទៀតគេវាយតទៀតអាហ្នឹងគឺកុំឲ្យរឿងរ៉ាវនេះជន់បានដដែលដដែលកុំឲ្យអំពើទាំងអស់នោះវាធ្លាក់ទៅដល់កូនចៅយើងសូមបងប្អូនប្រើសិទ្ធិអំណាចរបស់ខ្លួនឲ្យចំគោលដៅ ឲ្យត្រូវពេលវេលា ហើយកុំទៅភ័យអាណានិយាយអីគឺនិយាយទៅថាអូបោះឆ្នោតគណៈបកប្រជា ជនចាញ់មានសង្គ្រាមហើយឈួតទេបងប្អូនបាយស្ដាប់ទេណែស្ដាប់អ្នកប្រយុទ្ធណាបាទបើអ្នកប្រយុទ្ធថាគ្មានសង្គ្រាមគ្មានណាបាទមានសង្គ្រាមមកពីណាបាទប្រជាពលរដ្ឋដៃទេណាច្បាំងមួយពីណាច្បាំងមួយណាបាទគណៈបកប្រជាជនមានកំភ្លើងតែម្នាក់ឯងហ្នឹងបាទតែច្បាំងមួយណា ជាប្រដ្ឋមានតែដៃតែទេមានតែបិចហើយសភៅហ្នឹងហើយគណៈបកភ្លើងទៀនមានតែបិចហើយមានសភៅហ្នឹងមានតែក្បាលមីក្រូតែច្បាំងមិនកើតបាទពាក្យថាច្បាំងគឺប្រើអាវុធយុទ្ធភ័ណ្ឌតទល់គ្នាបើមានតែម្ខាងមានអាវុធអាម្ខាងអត់មានអីផងទៅច្បាំងអាម៉េចបាទហើយគណៈបកប្រជាធិបតេយ្យណាគណៈបកភ្លើងទៀនដែលជាគណៈបកប្រកាន់យករបបប្រជាធិបតេយ្យ សិទ្ធិសេរីភាពបងប្អូនគឺពិភពលោកគេឈរជាមួយនឹងអ្នកប្រជាធិបតេយ្យគេអត់ឈរជាមួយពួកកុម្មុយនីសផ្ដាច់ការទេអញ្ចឹងយើងកុំតែភ័យបាទកុំតែភ័យបងប្អូនមើលអ៊ុយក្រែនហ្នឹងឃើញទេអ៊ុយក្រែនប្រទេសទុនទុនទុនជ្រាយទុនតាចប៉ុន្តែប្រជាពលរដ្ឋគេរឹងមកបាទប្រទេសគេរឹងប្រជាពលរដ្ឋគេរឹងមកដឹកនាំរឹងហើយសូម្បីទោះបីជារុស្ស៊ីមានអាវុធយុទ្ធភ័ណ្ឌយ៉ាងណាក៏ដោយបងប្អូនឃើញគេតែកាន់ជើងណាគេកាន់ជើងអាអ្នកទុនខ្សោយនេះឯងបាទ គេកាន់ជើងអាអ្នកត្រឹមត្រូវបាទអាអ្នកយុទ្ធធរនេះបាទឃើញពិភពលោកគេកាន់ជើងមនុស្សដែលកំពុងរងគ្រោះបាទទោះបីជាប្រទេសរុស្ស៊ីប្រទេសធំក៏ដោយអំណាចមហាអំណាចក៏ដោយទៅធ្វើបាប គេច្បាស់ជាគេលេងកាន់ជើងឥឡូវគេដាក់ទណ្ឌកម្មចងល់បាទអញ្ចឹងបងប្អូនជនរួមជាតិថ្ងៃ ទី5ខែ6ឆ្នាំ2022កន្លងនេះគឺជាថ្ងៃដែលយើងសម្រេចជោគវាសនាដោយខ្លួនយើង គឺបោះឆ្នោតជូនគណៈបកភ្លើងទៀនដើម្បីសម្រេចគោលដៅនិងវាសនាកូនចៅយើងជំនាន់ក្រោយតទៅទៀតបាទអរគុណបងប្អូនជនជាតិដែលសារពេលវេលារបស់យើងក៏ខើចមែនទែនក៏ប៉ុន្តែមុននឹងបញ្ចប់សូមឲ្យលោករិនរតមានពាក្យពេញចុងក្រោយតំណងដោយសារពេលវេលាយើងក៏ខើចមែនទែនហើយជាពិសេសម៉ោងយើងក៏ជ្រៅមែនទែនបាទសូមក្រុមជេងបាទបាទជាចុងក្រោយខ្ញុំសូម អំពីវិនិយោដល់បងប្អូន ប្រជាប្រដ្ឋខ្មែរទាំងអស់កុំចាញ់បោកសរងប៊ីជេងប្រហុកផ្អកប្រហុករបស់គណៈបកប្រជាជនដៃម្ខាង គេហុចអំណោយឲ្យយើង រីឯដៃម្ខាងទៀតគេច្របាច់ក៏យើង អំណោយរស់បានតែមួយគ្រាបងប្អូន មានការងាររស់មួយជីវិត ហើយបើយើងបោះឆ្នោតត្រូវអនាគតយើង អនាគតកូនចៅយើងនឹងរស់ដោយសេចក្តីថ្លៃថ្នូរនិងមានអនាគតល្អប្រទេសជាតិរីកចម្រើន តែបើយើងបោះឆ្នោតខុសដីក៏អស់សិទ្ធិសេរីភាពក៏អស់អស់ទាំងស្រុងបងប្អូនដោយសពថ្ងៃអញ្ចឹងយើងអត់អាចបញ្ចេញមតិបានទេគេបិទសិទ្ធិយើង គេគម្រាមកំហែងយើង គេធ្វើឲ្យយើងឃ្លានធ្វើឲ្យយើងខ្លៅធ្វើឲ្យយើងខ្លាចសពគ្រប់បែបយ៉ាង គេបំផិត គេបំភ័យយើង គេមកលួងលោមយើង នេះហើយដែលជាយុទ្ធសាស្ត្ររបស់ពួកកុម្មុយនីសផ្ដាច់ការអញ្ចឹងសូមឲ្យបងប្អូនសម្រាប់ជោគវាសនាអនាគតប្រទេសជាតិរបស់យើង និងអនាគត ក្រមគ្រួសាររបស់យើងតាមរយៈការបោះឆ្នោតឲ្យគណៈបកពឹងទៀននៅថ្ងៃទី5ខែ6ឆ្នាំ2022ខាងមុខនេះដើម្បីស្ដារប្រទេសជាតិឲ្យរុងរឿងរីកចម្រើនដោយប្រទេសគេជិតខាងសូមអរគុណ បាទអរគុណលោករនរតហើយអរគុណបងប្អូនជនជាតិដែលបានចូលរួមតាមដានទស្សនានៅការផ្សាយផ្ទាល់ហើយអរគុណអឺសៅជុំផងដែរបាទគាត់ថាគណៈបកភ្លើងទៀនកំពុងតែប្រជុំនៅខេត្តព្រះវិហារបាទអរគុណបាទផ្អើលទឹកផ្អើលដីជាង1000ណាឥឡូវផ្អើលទឹកផ្អើលដីបងប្អូនហើយក្រោយពីបិទការផ្សាយទៅបងប្អូនចូលរួមតាមដានទាំងអស់គ្នាអំពីសន្ទុះនៃការគ្រប់គ្រងរបស់ពលរដ្ឋទៅលើគណៈបកភ្លឹងទៀន ទោះបីជាពូអដែងនឹងវាសូត កំណាប់អីក៏យើងកុំស្ដាប់ព្រោះពេលវេលាយើងដល់ហើយយើងត្រូវតែត្រៀមខ្លួនទៅបោះឆ្នោតទាំងអស់គ្នាហើយចុងក្រោយខ្ញុំប្រកាសណាខ្ញុំបាទមានតែពាក្យពេចន៍ផ្ដាំផ្ញើបងប្អូនជនជាតិបន្តិចបន្តួចថាសូមឲ្យបងប្អូនជនជាតិត្រៀមខ្លួនទៅបោះឆ្នោតបាទគ្មានអ្វីដែលអឺជាជួយបងប្អូនឬក៏មានទ្រព្យ អីប្អកប្រហុកប៊ីចេងសរងអីជូនបងប្អូនទេបាទមានតែការដាស់តឿនបងប្អូនប្រាប់ផ្លូវបងប្អូនថាណាបើបងប្អូនចង់សនុកចង់សម្បូរសបាយចង់ឈប់ឲ្យគេជិះជាន់យើងថ្ងៃទី5ខែ6ឆ្នាំ2022ខាងមុខនេះសូមបងប្អូនត្រៀមខ្លួនទៅបោះឆ្នោតជូនគណៈបកភ្លើងទៀនដើម្បីឲ្យគណៈបកភ្លើងទៀនមានអំណាចគ្រប់គ្រាន់ដើម្បីទៅដឹកនាំ ទៅកែប្រែ សង្គមកម្ពុជា ពីផ្ដាច់ការកុម្មុយនីសទៅរបបប្រជាធិបតេយ្យហើយបើកលំហសេរីភាព បញ្ចប់វិបត្តិនយោបាយហើយនឹងរោគពង្រីកការងារឲ្យប្រជាពលរដ្ឋនិងរោគការងារឲ្យប្រជាពលរដ្ឋធ្វើនៅក្នុងស្រុកនោះហើយ គឺជាក្តីសង្ឃឹមរបស់យើងបញ្ចប់ការជិះជាន់ការទន្ទ្រានដីធ្លីប្រជាពលរដ្ឋ នោះហើយជាក្តីសង្ឃឹមដែលយើងចង់បានទាំងអស់គ្នា ហើយនឹងយុទ្ធធម៌សង្គមដូច្នេះសូមបងប្អូនជនរួមជាតិនៅក្នុងប្រទេសទាំងអស់ត្រៀមខ្លួនទៅបោះឆ្នោតជូនគណៈបកភ្លើងទៀននៅថ្ងៃទី5ខែ6ឆ្នាំ2022ខាងមុខនេះទាំងអស់គ្នាដើម្បីសម្រេចជោគវាសនានិងអនាគតកូនចៅយើងចំនួនក្រោយ ហើយជាចុងក្រោយ ខ្ញុំប្រកាសណាខ្ញុំបាទទាំងអស់គ្នាសូមអរគុណនិងសូមជូនពរ បងប្អូនជនជាតិជួបប្រទេសតែពុទ្ធពលទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀកគ្រាឡើយសូមអរគុណបាទ